តាគាត់ថា គេអុជធូបបន់ស្រន់ច្រើនគ្នាណាស់បន់ស្រន់ សូមមានបានសូមលៀបសការៈមានមានទាំងមនុស្សក្នុង គ្រួសារគណាដែរប៉ុន្តែពិបាកបញ្យល់គាត់ណាស់ឲ្យពួកគាត់យល់ណាស់លោកគ្រូនឹងគាត់ចង់ព្យាយាមបញ្យល់ដែរណាហ្នឹងហើយវាត្រូវតែពិបាកចឹងទីមួយ វាពិបាកមកពីខ្លួនយើងម្នាក់ម្នាក់កើតមកវាមានទិដ្ឋិនឹងស្រាប់យើងកើតមកគឺនៅក្នុងភាពងងឹតនៃអវិជ្ជាទាំងអស់តែគ្នាហ្នឹង ទាំងអស់ទាំងគ្នាទាំងលោកទាំងបសក់ទាំងអីទាំងណាហ្នឹងហើយដល់ពេលអាជីវិតរបស់យើងហ្នឹងយើងទៅខ្សែបគប់ចំតែមនុស្សចឹងទៀតទៅវត្តដូចអ្នកសួរមុនហ្នឹងចឹងគេឲ្យអត់ធូបបាត់គេមានបញ្យល់តែវាអត់បានប្រយោជន៍ដែរទៅដល់មិនអុជធូបគេថាឲ្យទៀតជួនកាលគេបញ្យល់អុជធូបទៅសុំសុកសុំសេរីចឹងទៅគឺយើងដើរចូលទៅក្នុងសង្គមដែល គេនាំតែឲ្យយើងជឿខុសតែអញ្ចឹង អញ្ចឹងហើយអាយើងវាមានអាស្នាមលបួសរបស់យើងនេះពីកំណើតរបស់យើងអវិជ្ជាបច្ចយានេះស្នាមលបួសយើងវាអត់តន់ជាហ្នឹងមកវាវាកើតមកមានតបៅមកត្មងចិត្តរបស់ពុទ្ធជនហ្នឹងកើតមកមានតបៅមកហ្មងមិឆាទិដ្ឋិក៏មាន អវិជ្ជាក៏មានហើយដល់ពេលយើងដើរទៅវាចំតែអ្នកឆ្កឹះអាលបៅនឹងថែមឆ្កឹះឆ្កឹះឆ្កឹះវាមិនជាស្អីវាវាអត់អត់អត់ជួបអ្នកព្យាបាលផងហ្នឹងហ្នឹងជួបអ្នកព្យាបាលវ័យអ្នកព្យាបាលនឹងទៀតពូញាខុសគេហ៎ មែនទេហ្នឹងហើយងើបមិនងាយរួចងើបងាយរួចទេអាហ្នឹងគួរអាណិតគាត់ទៅកុំខឹងគាត់ព្រោះគាត់មិនមិនមែនថាមិនធ្លាប់ទៅវត្តទេអ្នកកំពុងតអុចហ្នឹងហើយមែនទេទៅវត្តរាល់ថ្ងៃហ្នឹងមិនមែនចង្រៃវត្តទេគឺអ្នកដឹកនាំនៅវត្តហ្នឹងគឺមេចង្រៃហើយនាំឲ្យគេជឿអញ្ចឹងអញ្ចឹងហ្នឹងគឺគ្មានឲ្យខ្លួនឯងជាទីពឹងមកពីណាទេវាបច្ច្រាស់ ពាក្យដែលពុទ្ធថាអត្តាហេអត្តនោនិធមមិនបាច់ទៅរៀនអីច្រើនទេពិចារណានឹងឲ្យយល់តិចយល់ថាអត្តាហេអត្តនោនិធមខ្លួនឯងជាទីពឹងរបស់ខ្លួនឯងចុះបើយើងពឹងធូបនឹងត្រូវដែរអទៅពឹងព្រះអង្គនឹងត្រូវដែរវាអត់ត្រូវហ៎ឃើញមិនបាច់រៀនអភិធម្មអីច្រើនទេពិចារណាតែពាក្យនឹងឲ្យតែយល់ទៅអត់ធ្វើល្អបានល្អធ្វើអាក្រក់បានក៏ចេះចេះនិយាយដែរតែមិនណាដុតធូបបានល្អឯណាវាអំពើអំពើពាក់ព័ន្ធនឹងការគិតពាក់ព័ន្ធនឹងការនិយាយពាក់ព័ន្ធនឹងការធ្វើឃើញទេ អានឹងបានវាផលិតផលផលល្អបានហើយបើយើង ថាអូអានេះបានសុកអាទឹកបានសុកមិនឃើញវាបិច្រាស់ហ៎ហើយសួរថាឥឡូវអាត្មាសួរអ្នកទាំងអស់គ្នាកំពុងស្ដាប់នោះទៅទៅវត្តច្រើនណាស់សួរថាគេបយលអញ្ចឹងគិតថាងាយអឺធ្វើចេះតែមកស្រោចទឹកឲ្យចេះចេះគឺប្រឡប់លឹងឡប់អាចស៊ីអស់ហើយមែនលឹងចឹងមិនថា រាល់ថ្ងៃអ្នកស្ដាប់កណាវាច្រើនអ្នកអត់ទៅទៅវត្តវិញហ្នឹងនិយាយមែនតើអ្នកទៅវត្តស្ដាប់កណាមិនចូលខ្លះគាត់វាបាក់ភ្នត់បាក់ពេកស្ដាប់ស្ដាប់ស្ដាប់ស្ដាប់ទៅដដែលស្ដាប់ស្ដាប់ទៅដដែលទី1ម៉ោងហ្នឹងទីវាមិនមកបើមេសរុបនោះច្រើនជាងហ្នឹងលកញ៉ៃសរុបខ្លាំងហ្នឹងឯងនេះនិយាយម្នាក់ឯងនេះទៅអឺ សំណួរទី1នេះ គឺឈ្មោះមុតសីហានឹងសល់ពីថ្ងៃសុកថ្ងៃសុកកន្លងទៅនេះអឺសួរថានៅពេលយើង ទៅវត្តប្រសិន បើយើង មិនអុជធូបបន់ស្រន់សុំសេចក្តីសុខទេតើយើងគួរប្រតិបត្តិបែបណា ដើម្បីឲ្យល្អជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមទៅបើរាល់ដង ពេលទៅវត្តខ្ញុំមិនដឹងធ្វើអ្វីជាប្រយោជន៍ដល់ខ្លួនឯងផង ក្រៅពីអុជធូបបន់ស្រន់ស្ដាប់លោកនិងអាចារ្យសូត្រធម៌មិនដឹងបានន័យយ៉ាងម៉េចអឺនេះមិនមែនជាបញ្ហាសម្រាប់តែអ្នកសួរទេ គឺជាបញ្ហា សម្រាប់ពុទ្ធសាសនិកទូទៅមិនចំពោះតែមិនចំពោះតែខ្មែរយើងទៀត អឺសាសនិកពុទ្ធសាសនិកជាជនជាតិផ្សេងផ្សេងជាថៃអឺវៀតណាមចិនលង្កាភូមា ក្រៅពីកន្លែងសំណាក់សិក្សាបដិបត្តិខ្លះខ្លះគឺជៀសមិនផុតពីការបនស្រន់វកនឹងទេ ដែលជាការផ្ទុយទៅនឹងមេគា ដែល ព្រះបរមគ្រូព្រះអង្គទ្រង់ដឹកនាំទ្រង់បង្រៀនប៉ុន្តែអាការបន់ស្រន់ការចង់បានសេចក្តីសុខនឹងវាវាជា ធម្មជាតិផុសចេញពី ចិត្តរបស់មនុស្សនឹងតែម្ដងហេតុអីបានជាមនុស្សចូលចិត្តបន់ស្រន់សុំសេចក្តីសុខអញ្ចឹង មកពីមួយយ៉ាងទេគឺមកពីសត្វលោកនឹងមានទុកអញ្ចឹងណាមកពីសត្វលោកនឹងមានទុកហើយដល់ទៅស្វែងរកសេចក្តីសុខដោយខ្វះបញ្ញាមានរឿងអីមានតែបន់ស្រន់មាននឹងវកសុំវត្ថុស័ក្តិសិទ្ធឯណេះឯណោះជួយចឹងទៅហ្នឹងអាពួកអីព្រោះវាមិនមែនជាដំណើរនៃបញ្ញា បាទដំណើរនៃបញ្ញាពិតជាស្គាល់ហេតុផលហេតុនៃសេចក្តីសុខនិងហេតុនៃសេចក្តីទុក្ខដឹងថាផ្លូវណាគួរចម្រើន ផ្លូវណា គួរលះបង់វាអត់ពាក់ព័ន្ធមួយការបន់ស្រន់ទេណាឯទាំងដែលរឿងបន់ស្រន់ហ្នឹងព្រះអង្គសំដែងពយលអូពយលតាមប្រសូតផ្សេងផ្សេងហ្នឹងប៉ុន្តែដរាបណាទិដ្ឋិវានៅក្រាស់ក្នុងចិត្តរបស់យើងហើយ ទម្លាប់តាមអារាមចេះតែនាំឲ្យបន់អញ្ចឹងចេះតែនាំឲ្យសុំនេះសុំនោះអញ្ចឹងដូចជារឿងអីអ្នកដែលគាត់មិនបានសិក្សាមិនធ្វើបើទៅដល់មានកំប៉ុងជើងធូបស្រាប់កន្លែងហ្នឹងមានកំប៉ុងជើងធូបស្រាប់ហើយមានធូបស្រាប់ទៀតបាច់ទិញបាច់អីទេគណៈដុតសុំទៅអញ្ចឹងរឿងអីមិនធ្វើរហូតដល់តែថាបើមិនបានធ្វើដូចមិនដឹងធ្វើអីដូចអ្នកសួរអញ្ចឹង ជាការពិតណាបើបើមិនដុតធូបដឹងធ្វើអីមែនអាក្រៅពីដុតធូបបន់ស្រន់ហើយអឺស្ដាប់លោកសោតក្តីស្ដាប់លោកយាយលោកតាសោតក្តីសិតតែរឿងស្ដាប់អត់បានណាអញ្ចឹងយើងបូកជាប្រយោជន៍មកវិញវាអត់ឃើញប្រយោជន៍មែនណាពាក្យថាប្រយោជន៍បាលីហៅថាអត្ថអត្ថហ្នឹងប្រែតែប្រយោជន៍ឬក៏ហេតៈ ប្រែតែប្រយោជន៍ពាក្យថាប្រយោជន៍នឹងអ្វីដែលវាសម្រេចបាន ជាផល ជាផ្លែជាផ្កាណាជាសេចក្តីចម្រើនអញ្ចឹងណាវាទៅជាសេចក្តីចម្រើនអីមួយអានឹងបានហៅថាប្រយោជន៍បើនៅតែដដែលក៏មិនហៅថាប្រយោជន៍ដែរទោះឡើយសម្រេចបាន ជាសមិទ្ធិអីមួយបានហៅថាប្រយោជន៍ដោយពនាមរបស់ព្រះ ពោធិសត្វព្រះបរមគ្រូនៃយើងហ្នឹងប៉ុន្តែមុនមុននឹងអឺចេញទៅបួសហ្នឹង នៅជាពោធិសត្វហ្នឹងឈ្មោះសត្វថតថៈសត្វថតថៈហ្នឹងប្រែថាជាអ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេចហ្នឹងហើយវាអាចសម្រេចទៅបាន វាទល់បានអីជាផលជាផ្លែជាផ្កាកើតឡើងដូចជាបានដល់ការយល់ដឹង ឆ្ងល់អញ្ចឹងទៅក៏វាដោះស្រាយចម្ងល់នឹងបានអាហ្នឹងប្រយោជន៍មានន័យថាវាសម្រេចបានណាជាអានិសង្ឃណា clean ហើយហូបទៅក៏វាឆ្អែតទៅអាហ្នឹងប្រយោជន៍ដែរប្រយោជន៍គឺការឆ្អែតបើ clean នៅតែ clean អាហារនៅមុខហូបមិនកើតអាហ្នឹងគេថាអាហារនឹងវាគ្មានប្រយោជន៍ណាមានតែអាហារប៉ុន្តែហូបអត់កើតធ្វើឲ្យខ្លួនឯងឆ្អែតមិនបាន មានន័យថាប្រយោជន៍ដែលកើតអំពីអាហារហ្នឹងវាអត់បានទេលើទៅធោះចឹងដែរឬគេសូត្រប៉ុន្តែឲ្យកើតជាប្រយោជន៍អីនេះវាអត់កើតអត់កើតសោះហ្មងណាស្ដាប់វាអត់បានដូចយើងអត់ចេះបារាំងទៅស្ដាប់បារាំងនិយាយគ្នាអញ្ចឹងណាឥឡូវយើងសួរថាអត់ចេះទេអត់ចេះបារាំងទេយើងទៅស្ដាប់បារាំងនិយាយគ្នាសួរថាបានប្រយោជន៍អីទេអាប្រយោជន៍ក៏អត់បានវាខាតតែពេលវេលាទៀតឃើញទេវាមានតែខាតទៅទៀតណាអាស្ដាប់អត់បានហ្នឹង ហ្នឹងហើយរាល់ថ្ងៃដោយសារយើងមានជំនឿយើងជំនឿជឿថាងស្ដាប់ទៅបានប៉ុនយេវាជាប់អាកន្លែងស្ដាប់បានប៉ុនហ្នឹងមិនដឹងអាប៉ុនហ្នឹងស្អីទៀតហ្នឹងហើយអត់ទាំងដឹងថាប៉ុនហ្នឹងស្អីហ្នឹងប៉ុន្តែជឿគេថាដែរជឿថាអូស្ដាប់ទៅបានប៉ុនថ្វាយគុំទៅបានប៉ុនចេះនិយាយចឹងអ្នកទៅចេះនិយាយចឹងទាំងអ្នកកាន់មេក្រូក៏ប្រាប់ចឹងដែរថ្វាយគុំទៅប៉ុនទៅវាបានប៉ុន ហើយទាំងតែខ្លួនឯងក៏ជឿចឹងដែរជឿថាងធ្វើចឹងទៅបានប៉ុនប៉ុន្តែថាប៉ុននឹងស្អីគេអត់ដឹងទេហ្នឹងហើយអត់ដឹងទេដឹងទេប៉ុននឹងដឹងតែបានប៉ុនប៉ុន្តែសំដៅទៅឯណាណោះប៉ុននឹងជួនកាលទៅសំដៅទៅសេចក្តីសុខឯណាឯណោះមិនតាន់បានឥឡូវឯណាអត់តាន់បានឥឡូវឯណោដល់កោតជាតិណាណាណោះទៅយកអានោះអីក៏ចេះតែ ធ្វើតាមគ្នាចឹងទៅដោយអត់យល់ហើយមិនមែនពួកគាត់ចង់អញ្ចឹងទេតែមិនដឹងរកអីឲ្យវាល្អជាងហ្នឹងដូចអឺអ្នកសួរសួរអញ្ចឹងថាបើមិនដុតធូបដឹងធ្វើអីបើគេដុតគ្រប់តែគ្នាអឺហើយវាស្ដាប់លោកសោតក៏ស្ដាប់មិនបានស្ដាប់យាយតាសោតក៏ស្ដាប់មិនបានចេះគិតចឹងល្អហើយចេះចេះដឹងថា ទៅនៅកន្លែងមាសកន្លែងពេជ្រប៉ុន្តែយកមាសពេជ្រហ្នឹងមិនបានណាដឹងដឹងខ្លួនអញ្ចឹងល្អមកកម្រិតណាបើបើបើសិនជាព្រម ថាប៉ុណ្្នឹងឯងល្អខ្ញុំធ្វើអញ្ចឹងឯងត្រូវតែទៅត្រូវតែបន់ត្រូវតែដុតឯងត្រូវតែស្ដាប់អំបានក៏ត្រូវតែស្ដាប់ដែរអាហ្នឹងដូចដូចមន់រស់នៅ ក្នុងកណោមាសអញ្ចឹងអញចាយមិនកើតក៏ដោយក៏អញរស់នៅ លើមាសដែរមិនបានប្រយោជន៍អីមាសហ្នឹង ណាមែនហ្នឹងវាមានបានប្រយោជន៍ស្អីមន់ហ្នឹងដើរកាយចុះកាយឡើងដូចយើងទៅស្ដាប់ អត់បានហ្នឹងមាន បានប្រយោជន៍ស្អីអត់បានមែនហ្នឹងហើយអញ្ចឹងបើកន្លែងហ្នឹងវាគ្មាន ការបញ្ញែបញ្យលគ្មានការ ដឹកនាំគ្មានការបំភ្លឺហើយធ្វើឲ្យកើតជាប្រយោជន៍មិនបានទៅតែនៅតែបានប្រយោជន៍ខ្លះអញ្ចឹងយើងទៅកុំចំណាយពេលយូរពេកអញ្ចឹងឧទាហរណ៍ថាអើបើ ម្ដាយយើងទៅវត្តក៏ជូនគាត់ទៅទៅហើយបើយើងចង់ធ្វើទៀនអីក៏យកម្ហូបអាហារទៅជូនគាត់មកផ្ទះវិញមកអាហ្នឹងវាមិនខាតពេលអត់ខាតពេលទេហ្នឹងនៅតែបានប្រយោជន៍ខ្លះអើបើលោកអត់ចង្ហាន់យកចង្ហាន់ឲ្យលោកគូថាដាក់ឲ្យចំហ្មង លោកអត់ចង្ហាន់ឥឡូវយើងថាលោកអត់ចង្ហាន់លោកឃ្លានយកចង្ហាន់ទៅប្រគេនលោក សួរប្រគេនប្រហែលម៉ោង5នាទីចប់ហើយទៅធ្វើអីដែលមានប្រយោជន៍វិញ ឃើញទេនៅតែមានប្រយោជន៍អញ្ចឹងបើយើងបើយើងគិតថាមានប្រយោជន៍ព្រោះបើយើងមិនទៅលោកអត់ចង្ហាន់ព្រោះព្រោះនិយាយទៅនិយាយអញ្ចឹងនោះតែច្រើនថាហេទៅមិនអត់ប្រយោជន៍មិនបំទៅមិនលោកបានអីឆានអូខេឥឡូវសួរថាទៅ offer food ទៅទៅ ប្រកេនចង្ហាន់លោកប្រើពេលប្រហែលម៉ោងអញ្ចឹងយើងប្រើពេលទៅមុនលោកគង់មកកេនលោកឆានហើយទៅទៅទេបើទៅវាខាត់ សេះសល់យើងបានហូបមកវិញអាហ្នឹងនៅទៅអាហ្នឹងមានបំណងច្បាស់លាស់អញ្ចឹងទី1បើយើងអត់ត្រូវការបរិភោគនៅក្នុងទេដែលយើងអត់មានត្រូវការបរិភោគនៅនឹងទេប្រកែកឲ្យទៅផ្ទះទៅមានស្អីទេឬក៏យើងធ្វើការងារផ្សេងផ្សេងទៀតជាបោះសម្រាមបោះអីធ្វើកិច្ចការងារជួយចាស់ចាស់អីអាហ្នឹងសើមានប្រយោជន៍ណាឥឡូវបោកប្រយោជន៍ឲ្យហ្នឹងហើយ ចាស់ចាស់អីគាត់នៅនឹងគាត់ថាអូចាស់ចាស់គាត់ធ្វើការពិបាកអញ្ចឹងជួយ clean ជួយ សម្អាត ជួយអីនឹងជាប្រយោជន៍ដែលយើងទៅធ្វើធ្វើប្រយោជន៍ឲ្យគេទេណាមិនមែនប្រយោជន៍ឲ្យយើងឯនោះឃើញទេអឺតែបើថាគេប្រាប់ថាងតើលោកឆាន់ហើយនឹងលោកបយលធរហើយសន្តានាធរហើយអាហ្នឹងយើងនៅបាននៅចោះយើងចូលរួមសន្តានាសាកឆាដើម្បីបង្កើនការយល់ដឹងមិនមែននៅយកប៉ុនទេណាមិនមែននៅ ស្ដាប់ធัวទៅបានប៉ុនអាហ្នឹងទៅអត់ប្រយោជន៍ទេឲ្យតែនៅដាក់ពាក្យពីមុខថាស្ដាប់ធัวយកប៉ុនហ្នឹងអត់ប្រយោជន៍ទៀតអត់ប្រយោជន៍ទៀតគិតថាចង់យល់អីមួយយ៉ាងគោះឆ្ងល់អីមួយយ៉ាង ចង់សួរឲ្យដឹងអឺបើទោះជាសួរឲ្យมันបានចម្លើយហ្នឹងក៏យើងមានប្រយោជន៍ដែរមានប្រយោជន៍ត្រង់ថាអូអញអត់បានទទួលចម្លើយឯកន្លែងហ្នឹងអញទៅរកកន្លែងផ្សេងទៀតហ្នឹងបើយើងពិតជារកប្រយោជន៍ឧទាហរណ៍ថាឥឡូវវត្តហ្នឹងគេថាតើលោកឆាន់ឲ្យលោកបយលធរហ៎ អឺលោកឲ្យសួរសួរហើយយើងអត់បានចម្លើយដល់អត់បានចម្លើយយើងដឹងទៀតថានៅនឹងយកចម្លើយអត់បានដើររកកន្លែងផ្សេងទៀតអ្នក ស្វែងរកប្រយោជន៍ទល់តែអញ្ចឹងណាដូចសរីបុតអញ្ចឹងឯណាទៅរៀនជាមួយអាចារ្យសិញ្ជ័យរៀនអស់សួរគ្រូថា តើមានអីទៀតទេលោកគ្រូមិនដដែលដដែលទេអ្នក ដែលចម្រើនទៅជាសាវកឃើញហ្នឹងមិនមែនរបៀបដដែលដដែលទេមែនតែគេបរៀនម៉េចធ្វើតែអញ្ចឹងបរៀនម៉េចធ្វើអញ្ចឹងដូចចដូនចតាយើងហ្នឹងតែប៉ុណ្ណឹងគាត់តាំងពីចូលវត្តរហូតដល់គាត់ចាស់ស្លាប់ទៅវិញគាត់មានចម្រើនអីគាត់តែប៉ុណ្ណឹងសូត្រធួយតិបិសោភិកវីយ៉ាងកេញបញ្ចប់អ៊ីមីណាអស់ហើយមានស្អីទេដំណើររបស់ព្រះអរិយអត់ចឹងឯង មានន័យថាដំណើររបស់អ្នករីកចម្រើនមិនអញ្ចឹងទេដំណើររបស់អ្នកភាវនាមិនអញ្ចឹងទេគឺអាប់ដេតរហូតរៀនពីគ្រូនឹងអស់គ្រូថាអស់ហើយយើងបរៀនឯងអស់ហើយប៉ុណ្ណឹងលោកថាទេអត់តន់ដល់កន្លែងអញត្រូវការផងព្រោះដំណើរអញមកនេះមរោធោដែលមិនស្លាប់មរោមាគាមិនស្លាប់ បើនៅតែភ័យនៅតែព្រួយអញ្ចឹងមានន័យថាអញមិនតន់រកឃើញឃើញទេអាហ្នឹងគ្រូប្រពន្ធណានៃផងអាចារ្យសេចក្ដីនឹងគ្រូធំណាគេគោរពទូទាំងនគរប៉ុន្តែលោកមករៀនរៀនចប់ទៅឃើញខ្លឹមសារវាអត់មានចឹងទៅក៏សុំអនុញ្ញាតដើរទៅក្រៅហ្នឹងនឹងនៅក្នុងផងពីអ្នក មកកលៀនកាលនោះណាត់គ្នាដើររកន្លែងដើររកគ្រូមកឃើញមនុស្សអ្នកស្វែងប្រយោជន៍គេធ្វើចឹងហ្នឹងហើយដាក់កតិកាគ្នាថាឥឡូវយើងដើររកគ្រូណាដែលដោះស្រាយនៅបញ្ហារបស់យើងបានហើយយើងណាត់គ្នានៅកន្លែងហ្នឹងបើនរណារកឃើញមុនត្រឡប់មកប្រាប់គ្នាផងណាដើរ សរីបុតមកលៀនដើរមកសង្កលចំពូទ្វីបហ្នឹងមិនមែនងាយងាយបានមកជួបប្រពុតភ្លាមណាដបងដើររស់ទៅហ្នឹងហើយសរីបុតលោកហើយមកលៀនសិតតែមនុស្សចប់មហាវិទ្យាល័យមកនគរតកសិលាលោករៀនចប់វិជាត្រៃវេទអីលោករៀនចប់ខ្ទេចខ្ទីអស់ហើយសិស្សបកែទៀតដល់ចឹងពេលទៅដើរសួរ លោកមិនដែលសួរគេមុនទេសេរីបុតលោកឲ្យគេសួរមុនរហូតណាទៅជួបឲ្យសួរមុនប៉ុន្តែលោកសួរលោកសួរតែមួយសំណួរមិនដែលឆ្លើយរួចទេអត់កើតទៅទៀតតែមិនមែនទៅមើងាយគេមិនមែនទៅឆ្លោះទាស់តែងជាមួយគេអត់ទេដាស់រាល់មែនតែនដូចអាត្មាថាអញ្ចឹងទៅវត្តណាក៏ដោយ បើសិនតែយើងមិនបានយល់ត្រឹមត្រូវយើងមិនបានដោះស្រាយបញ្ហាក្នុងចិត្តរបស់យើងទេទៅទៀតវត្តច្រើនណាវត្ត4000វត្តស្រុកខ្មែរដើរអស់ទៅមើលវត្តណាអាចដោះស្រាយបញ្ហាផ្លូវចិត្តអញបានបើនឹងដោះមិនបានទៅទៀតអត់មានជាប់នោះនឹងទេអត់ទេនឹងបើសិនជាគិតថារកប្រយោជន៍ហ្នឹងហើយកុំជាប់ជាពាក់ខ្មោចអូខ្មោចម៉ែនោះវត្តអញត្រូវតែទៅវត្តហ្នឹងអូមែនទេ អាគិតនឹងគឺថា old fashion ណាវាអត់រីចម្រើននេះទេខ្មោចម៉ែខ្មោចឪនៅនឹងខែប្រជុំខែចូលឆ្នាំទៅទៅមិនអីទេអានឹងគ្រាន់ទៅលឹកម៉ែឪយើងប៉ុន្តែបើដើម្បីខ្លួនឯងមិនមិនយកខ្មោចឪខ្មោចម៉ែមកមកសំអាងទេព្រោះយើងមានរស់មួយខ្មោចអីឪក៏ដោយតែស្លាប់ទៅខ្មោចហ្នឹងហើយរហូតប្រហែលឆ្នាំក្រោយបាន ប្រហែលខែក្រោយមកបានមកជួបអឺអាសជីអឺណាជួបអាសជីក្នុងបណ្ដាបញ្ចវគិ5ហ្នឹងឃើញនោះខុសគេ លោក ជាព្រះអរហន្តហើយឥន្ទ្រីសគុតសគុំដើរគ្មានភ័យគ្មានកលេសកលោតអីទេចឹងទៅឃើញទៅតំណងហ្មងមើលទៅតាមលោក ក៏លោកបិណ្ឌបាតមកឆាន់ហើយក៏សួរថាលោកម្ចាស់បួសក្នុងសំណាក់នរណាតើយើងបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធតើលោកម្ចាស់បានចេះពីមេរៀនដែលគ្រូរបស់លោកម្ចាស់នឹងបរៀនមកខ្លះទេអាត្មាចេះដោយចំណាយខ្លះប៉ុណ្ណោះទេមិនចេះច្រើននឹងព្រះរហន្តលោកឆ្លើយអញ្ចឹងមកណាហើយលោកមិនមែនឆ្លើយកុហកទេមែនតែន ឧស្សាហវៈមិនមានបញ្ញាដោយពុទ្ធព្រះរហន្តក៏ដោយបានលោកថាងអាលោកចាស់យកអាណាក្លឹមបាច់ដាក់វែងពេកដាក់ក្លឹមត្រង់អារឿងអត្ថាធិប្បាយទុកឲ្យកណាណាបាន ព្រះសរិបុត្រលោកសំដែង ពីយេធម្មេហេតបភវេទេសង្ហេតុងតថាកតោទេសញ្ញយោនរោធោចៈអេវង្វេទីមហាសមណោណា សម្ដែងថាធម្មជាតិទាំងឡាយធัวទាំងឡាយហ្នឹងវាកើតពីហេតុណាហេតុបពវាយេធម្មាហេតុបពវាទេសង្ហេតុងតថាកតោហើយព្រះតថាគតនឹងតែងសម្ដែងអំពីហេតុនៃធัวនោះអទេសញ្ញយោនរោធោចៈអាធัวនោះរលត់ទៅវិញរបៀបណាអស់បច្ច័យវារលត់ទៅវិញរបៀបណាក៏ព្រះអង្គត្រាស់ដែរអាកើតពីអីក៏ព្រះអង្គត្រាស់ហើយអារលត់ទៅវិញដោយហេតុអីក៏ព្រះអង្គត្រាស់ដែរ ព្រះមហាសមណៈនឹងតែងតែពោលពីហេតុដែលនាំឲ្យកើតនិងរលត់នឹងឯងព្រះសិរីបុត្របានហើយលោកម្ចាស់ឃើញឃើញលោកច្បាស់ហ្មង បញ្ញាលោកក្រាស់មកបានសម្រេចសោតាប៉ុណ្ណឹងសូមលោកម្ចាស់និមន្តទៅចោះខ្ញុំកណានឹងទៅជួបព្រះបិតាជាខាងក្រោយទៅជាសោតាប៉ុណ្ណឹង គឺថានងហើយគ្រូអញ ដើររកឃើញគេណាគេដើររកឃើញគេដើរអញ្ចឹងមិនជាប់ដោយសារតែវត្តជាដូនយុថាអញហើយទៅកើតប្រយោជន៍អត់ទេ គិតអញ្ចឹងអត់ទេតែបើយើងគិតអញ្ចេះថាអូវត្តស្រុកកំណើតយើងឬក៏វត្តជាដូនជាតាយើងនឹងអត់មានការសិក្សារៀនសូត្រអញ្ចឹងមិនល្អសោះអញយល់ដឹងធัวល្អយ៉ាងនេះគួរតែចែករំលែកធ្វើម៉េចកែច្នៃវត្តនឹងឲ្យទៅជាកន្លែងសិក្សារៀនសូត្រអាហ្នឹងក៏ល្អដែរ អានោះរឹតតែល្អទៀតយើងយើង ចែកប្រយោជន៍ដល់គេតែបើថាក្រណតាមទម្លាប់ប្រពៃណីវត្តនឹងជាវត្តជីដូនជីតាអញត្រូវទៅទៅអានឹងទៅតែខែប្រពៃណីទៅបានហើយមែនទេទៅទៅតែខែចូលឆ្នាំទៅតែខែអីចឹងទៅប៉ុន្តែបើទៅដើម្បីប្រយោជន៍អត់មានពាក់ព័ន្ធរឿងហ្នឹងគឺទៅកន្លែងណា ដែលអាចចម្រើនការយល់ដឹងរបស់យើងបាទ ហ្នឹងហើយហ្នឹងបើគិតតែចង់ប្រយោជន៍ដល់ធ្វើដំណើរដូចព្រះសរិបុត្រចឹងដើររត់តលជួបតែមិនជួបអត់ឈប់អីអត់សង្ស័យអីបើប៉ិនក្បាលចៃអ្នកមាន បញ្ញាឃើញទេឮថានឹងជាពាក្យដែលគ្រូរបស់អាសជិនឹងបរិញ្ញគឺព្រះសម្មាសម្ពុទ្ធនឹងដឹង ថាព្រះអង្គជាបុគ្គលបែបម៉េចអត់មានសង្ស័យបើប៉ិនក្បាលចៃគឺអញត្រូវតែទៅរកហើយនេះជាកលែងកលែងចុងក្រោយរបស់អញ បានទៅនាំសម្លាញ់គឺព្រះមោគលានហ្នឹងទៅដែរណាបបួលគ្រូសញ្ជ័យនឹងទៅដែរបើគ្រូសញ្ជ័យអត់ទៅទេអញ្ចឹងវាមិនមែនជាការក្បត់មិនមែនជាការអីគេទៅរៀនជាមួយអាចារ្យសញ្ជ័យក៏ពិតមែនទៅរៀននៅនឹងរាប់ឆ្នាំហើយរៀនឡើងអស់ចំណេះរបស់អាចារ្យសញ្ជ័យបើអាចារ្យសញ្ជ័យវាទៅមុខទៀតអត់រួចនៅតែប៉ុណ្ណឹងហើយទៅក៏មិនមែនជារឿងក្បត់អីទេយើងចូលចិត្តថា ទៅតាណាតណ្ដឹងហើយកុំទៅណាទៀតនោះហ្នឹងហើយជាប់អញ្ចឹងជាប់ងាប់តារឿងអញ្ចឹងជាប់កងថាបើធ្វើវត្តហ្នឹងហើយកុំទៅណាទៀតធ្លាប់ជាប្រសក់ជើងវត្តហ្នឹងហើយកុំទៅណាទៀតអានេះទីមួយយើងជាពាក់អរិចម្រើនខ្លួនឯងហើយបើអ្នកដឹកនាំវត្តណាឃុំក្រង គេទុកមិនអោយគេរីចម្រើនអានឹងវាចូលនៅក្នុងវណ្ណៈមច្ឆរិយៈដែលពុទ្ធតេះដៀល គេណាតេះឌៀលឲ្យគេនៅតែនឹងឲ្យទៅ នៅតែឧបត្ថម្ភនឹងឲ្យតែឲ្យតែគេយកបាយឲ្យអញឆានហ្នឹងអូអាហ្នឹងអាក្រក់ណាបើលោកមានគំនិតបែបហ្នឹងគេទៅរស់សេចក្តីចម្រើនសោះហាមគេមិនឲ្យទៅគឺក៏ក្រិចមែនទេនរកទាំងរស់ឲ្យលោកដែលមានគំនិតបែបហ្នឹងព្រះអង្គត្រាស់សម្ដែងឲ្យអស់ហើយកន្លែងហ្នឹងណា វាខ្វះតួនាទីមួយដែលថាអនុគ្រោះបរិស័ទដោយចិត្តល្អនោះមិនមែនឲ្យគេមកដើម្បីអញទេគឺអញត្រូវធ្វើប្រយោជន៍អីឲ្យគេ ទឹកចិត្តជាបព្វជិតហ្នឹងគឺតលគិតអញ្ចឹងបព្វជិតហ្នឹងគិតថាមិនតន្ទឹងរងចាំឲ្យគេយកអីមកឲ្យអញទេមិនទេគឺថាបើគេមករកអញហើយអញបានផ្ដល់ប្រយោជន៍អីឲ្យគេអញ្ចេះចឹងតើព្រោះ តួនាទីជាបព្វជិតហ្នឹងគឺជាតួនាទីប្រោសសัตว์លោកតាក្រៅពីការបដិបត្តិខ្លួនឯងហើយនោះណាអាគេមិនមករអញវាអត់សំខាន់ទេគេមិនយកអីឲ្យអញឆាន់ក៏អត់សំខាន់ដែរអានឹងរឿងខ្លួនអញតាឆាន់ឆាន់រឿងខ្លួនអញម្នាក់ឯងតាមិនមានរឿងគេអីណារឿងគិតគេនោះគិតថាតើគេជួបអញគេបានប្រយោជន៍អត់អញ្ចឹងអញ្ចឹងណាប្រយោជន៍គឺការយល់ដឹងពីជីវិតនឹងឯង មិនតទេតទេប្រហោះតារឿងអត់ចង្ហាន់នៅគេដឹងមែនទេមិនអញ្ចឹងទេមិនអញ្ចឹងទេសតណាស់ញោមអើយឥឡូវអត់ចង្ហាន់អីទេប្រហោះទៅអីណាវាអត់មានខ្វល់វិញ្ញាណញោមទៅខ្វល់តែរឿងអត់ឯងខ្លួនឯងអត់ចង្ហាន់ហ្នឹងអាហ្នឹងវាមិនមែនជារឿងត្រូវធ្វើទេអឺសំណួរមួយទៀត មោះផានសុភៈវរមែនមកចេះសួរថានៅវត្តខ្លះដាក់ឈ្មោះឲ្យរូបព្រះអង្គនៅ ក្នុងវិហារដូចជាលោកយាយមាសលោកយាយពេជ្រដូច្នេះហើយ ប្រជាជននាំគ្នា ទិញចេកទៅសែនមួយថ្ងៃមួយថ្ងៃ ផ្សែងហុយដូច្នេះវិហារដូចឆេះវិហារអញ្ចឹងតើលោកចាស់គ្រូយល់យ៉ាងណា ហ្នឹងហើយអាមាយល់យ៉ាងណាអាមាមិនថាយ៉ាងម៉េចទេអាមាថាមិនចាំបាច់វាអត់ចាំបាច់ហ្នឹងហើយចឹងហើយបានអាមាអត់ដែរធ្វើអាមាយល់ថាជារឿងមិនចាំបាច់ថាប៉ុណ្្នឹងទៅខ្ញុំថាគេខហើយថាវាអត់ចាំបាច់ វាបន្ថែមតែកង្វល់បន្ថែមតែរវល់បន្ថែមតែខូចបរិស្ថានបន្ថែមតែការអស់លុយអស់កាក់អត់ប្រយោជន៍ហ្នឹងហើយអាត្មាគិតថា អ្នកស្ដាប់អាត្មាច្រើនមកដឹងចម្លើយកន្លែងហ្នឹងអាត្មាដូចជាមិនចាំបាច់ឆ្លើយទេមែនណាហ្នឹងហើយ ហើយរឿងទាំងអស់ហ្នឹងកើតមកតែពីរឿងមិនដឹងហ្នឹងឯងតែដឹងឡើងធ្វើហើយរឿងសែនប្រេនរឿងបនស្រន់បនអីក៏ដោយបនអ្នកតាក៏ដោយបនព្រះក៏ដោយអាម៉ែនិយាយនេះមិនមែនមិននិយាយតែរឿងបន អ្នកតាបនយាយនេះយាយនោះទេសូម្បីអ្នកទៅបន ព្រះហ្នឹងក៏ដោយតែដឹងឡើងបនហ្នឹងហើយតែដឹងឡើងបនហ្នឹងព្រះបរមគ្រូព្រះអង្គប្រាប់ឲ្យថាព្រះអង្គទៅដូចពេទ្យ ខ្លួនព្រះអង្គពុទ្ធោមហាវេជោដូចពេទ្យពេទ្យនឹងឲ្យថ្នាំថ្នាំនឹងអីគឺព្រះសទ្ធំហើយវិធីផឹកព្រះសទ្ធំនឹងមិនមែនផឹកតាមតិចទេផឹកតាមក្បាលតាមបញ្ញាទល់បញ្ញាបានផឹកព្រះសទ្ធំនឹងបាន ចូលទៅសិក្សាឲ្យយល់ឲ្យយល់ clean and clear ហើយនឹងព្យាបាល ពីក្នុងចេញមកវិញ Mm-hmm. ចឹងណាវាអត់ចាំបាច់និយាយអាក្រក់ស្ដាប់បន្តិចទៅវាចង្រៃទៅទៀតរឿងសែនប៉ុណ្្នឹងវាបិទបិទភពបិទសំណាងយើងយើងយើងថាតបនសុំសំណាងតបនសុំលៀបក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងកំពុងតែបិទលៀបរបស់យើងគឺបិទសំណាងរបស់យើង បិទបញ្ញារបស់យើង បិទភពរបស់យើង យើងคลายទៅជាបុគ្គលអភ័ព្វ คล้ายទៅជាបុគ្គលអភ័ព្វនៅក្នុងកន្លែងដែលគួរតែមានភ័ព្វមិនបានថាអញ្ចឹងមានពពុតជាអារម្មណ៍ក៏ពិតមែនក៏ប៉ុន្តែយើងដាក់ទិសដៅវាអត់ត្រូវអានេះដូចថាមនុស្សនៅលើរំដៅកំណប់អញ្ចឹងតែទៅជាមនុស្សអភ័ព្វទៅជាក្រទៅជាលហេមលហាមអត់មានអីទាំងអស់ប៉ុន្តែខាងក្រោមសមាស នៅលេងនៅហ្នឹងនៅរស់ហ្នឹងក្រលហេមលហាមដើរសុំទៀនគេប៉ុន្តែរស់នៅលើកំណោទ្រប តែវាអត់ដឹងដល់អត់ដឹងឃើញទេវាទៅជាបុគ្គលភ័ព្វជាបុគ្គលដែលមានភ័ព្វនោះស្អីគេ គឺខណៈសម្បត្តិខណៈសម្បត្តិគឺដល់ព្រមដោយខណៈ ដល់ព្រមដោយគណៈដែលព្រះបរមគ្រូហៅនោះគឺអ្នកណាដែលរស់ក្នុងរង្វង់នៃចក្រធម៌និងបុគ្គលដែលមានភ័ព្វអញ្ចឹងរស់នៅក្នុងរង្វង់នៃចក្រធម៌នឹងរស់នៅ ណាថារស់នៅក្នុងប្រទេសដ៏សមគួរប្រទេសដ៏សមគួរវាមិនចាំបាច់តប្រទេសទាំងមូលទេកន្លែងមួយផ្ទះមួយវត្តមួយព្រៃមួយកន្លែងតូបមួយប្រទេសប្រទេសប្រហែលតែកន្លែង បដិរូបប្រទេសនិយាយឲ្យដល់ទៅកន្លែងណាដែលរស់នៅគ្មានការបៀតបៀនមាន ការហូបចុកគ្រប់គ្រាន់ហើយនឹងពិសេសជាកន្លែងដែលជំរុញឲ្យចូលទៅដល់អង្គទី2គឺសัพពរិសោប្រសង្សេវៈគឺការសែបគប់និងសម្បរោះបានហ្នឹងហើយឬក៏សัพគប់នឹងបណ្ឌិត បានរួចទៅបានស្ដាប់ បានការបើកបង្ហាញពីសេចក្តីពិតទៅវាចូលមកទី3ហៅថាអត្តសមាបនិធិតម្កល់ខ្លួនត្រូវដើរលែងខុសគិតលែងខុសនិយាយលែងខុសវានៅក្នុងផ្លូវត្រូវហើយត្រូវពិតប្រកបហ្នឹងគឺតាំងនៅក្នុងអរិយមគ្គអង្គ8ហ្នឹងមានសម្មាទិដ្ឋិជាខាងដើមហ្នឹងហើយ ចឹងការតម្កល់ខ្លួនត្រូវហ្នឹងมันមានសិលមានសិលมันមានសទ្ធាមានសទ្ធាมันមានបញ្ញាមានបញ្ញាมันមានចាកៈមានបញ្ញាកៈក្នុងសរុបមកគឺសិលសមាធិបញ្ញានឹងតែម្ដងឬក៏យើង និយាយថាអឺរិយមេអង្គ8ហ្នឹងនៅក្នុងរិយមេអង្គ8សរុបមកគឺសិលសមាធិបញ្ញានឹងឯងសមាទិដ្ឋិសមាសង្កបៈជាបញ្ញាសមាកម្មន្តៈសមាវិជ្ជាសមាអាជីវៈជាសិល សម្មាវិយវៈសម្មាសតិសម្មាសមាធិជាសមាធិនៅក្នុងហ្នឹងចែកទៅមានអង្គតែ3នេះគឺសិលសមាធិបញ្ញាណាដកបានអានោះបានឈ្មោះថាមានភ័ព្វហើយតែអត់បានអានឹងទេព្រះអង្គមិនហៅថាមានភ័ព្វទេរស់នៅអភ័ព្វអភ័ព្វឃើញទេទៅខាងមុខព្រះ យើងថាទៅបនសុំសំណាងសុំភ័ព្វសុំលៀបសុំសេរី ប៉ុន្តែដល់មានបានណាមានបានភ័ព្វនឹងណាមាន មានបានភ័ព្វដែលពពុតហៅនឹងណាហៅថាអត្តសមាបនិធិនឹងវាអត់មានអត់មានអានេះដូចអាត្មាឧទាហរណ៍មិញអញ្ចឹងថាដូចអ្នកសុំទានរស់នៅលើលើអឺកំណប់ទ្របអញ្ចឹងយកអត់បាន នៅតែលហាមរហូតឃើញណាអញ្ចឹងអ្នកបនហ្នឹងក្នុងចិត្តហ្នឹងនៅតែលហាមរហូតនៅខ្វះសុខរហូតរស់សុខអត់ឃើញ ចិត្តនឹងវាអត់បន់រហូតតែចិត្តបន់សុខអញ្ចឹងមិនយើងច្រឡំរាល់ថ្ងៃហ្នឹងទៅធ្វើបន់តាំងពីបន់រំដោះគ្រោះតាំងពីបន់អីគឺថាវាភ័យវាខ្លាចវាត្រូវការនេះត្រូវការនោះទៅធ្វើនេះធ្វើនោះពិធីនេះពិធីនោះហើយថាធ្វើបន់ថ្មមើលទៅឃើញតែធ្វើលហាមរហូតអត់មានធ្វើបន់ពួកបន់ប្រហែលតែពេញពេញដោយបៃតពេញដោយប៉ាមកជាពេញដោយសេចក្តីសុខ វាអត់ខ្វះទេចិត្តមានបុណ្យជាចិត្តអត់ខ្វះតែចិត្តខ្វះចិត្តលហាមចិត្តប្រែតអញ្ចឹងចិត្តអ្នកមានបុណ្យអត់មានចិត្តសុំសុខទេ គឺចិត្តចែកសុខចំណាំ ពាក្យថ្មមួយថ្ងៃហ្នឹងថ្មឲ្យប្រើពាក្យហ្នឹងមួយទៀតថា ចិត្តបុណ្យគឺចិត្តចែកសុខមិនមែនចិត្តសុំសុខទេអានឹងមិនបានរៀនអភិធម្មអីយ៉ាងម៉េចក៏ដោយ យកពាក្យហ្នឹងយកទៅពិចារណាហើយរាល់ពេលទៅបន់ព្រះទៅថ្វាយអង្គមព្រះហ្នឹងតើជាចិត្តបន់ឬក៏ចិត្តប្រែតណាបើចម្រើនភាពស្ងប់ចាកកិលេសស្ងប់ចាករាគៈទោសៈមោហៈគណៈនឹកឃើញគុណព្រះអង្គនឹកឃើញទៅដល់សេចក្តីល្អគ្មានខ្វះខាតអីទេ អានឹងជាចិត្តបន់ជាចិត្តបន់តែបើខ្វះ ស្វែងគុំព្រះអង្គពតពតពតសុំសុខអាហ្នឹងចិត្តប្រែតគឺមានអីក្រៅពីចិត្តលោភៈលោភៈហ្នឹងឯងជាតួចិត្តប្រែតឃើញច្រឡំឯងថ្មនិយាយប៉ុណ្ណឹងមកបើអ្នកស្ដាប់យល់ឃើញថាតើយើងធ្វើបុណ្យឬក៏ធ្វើបាបអងឯងចម្រើនចិត្តបុណ្យឬក៏ចម្រើនចិត្តប្រែតចម្រើន ចិត្តទេវតាឬក៏ចម្រើនចិត្តប្រែតបើចិត្តទេវតា គឺចិត្ត មានហិរិមានអតបៈជាចិត្តចែកជាចិត្តផ្ដល់ឲ្យគេចម្រើនមេត្តាអីចឹងឃើញណាគឺឲ្យគេតាមិនយកមកយើងណាប៉ុន្តែអ្នកឲ្យនឹងវាមិនចេះអស់កាន់តែឲ្យកាន់តែចម្រើនមានតែអ្នកឲ្យឯង The more you give the more you gain កាន់តែឲ្យអ្នកកាន់តែបាន ដូចចម្រើនមេត្តាឲ្យគេតែយើងមិនយល់អូយទូចម្រើនមេត្តាអស់អាមនុស្សអាក្រក់មិនទេថាមែនទេព្រោះថាអាក្រក់ហ្នឹងឯងបានយើងត្រូវមានមេត្តាធម៌យើងកុំអាក្រក់ដូចគេហើយមេត្តាហ្នឹងយើងយល់បានប៉ុណ្ណា មេត្តាគឺអតោសៈនៅក្នុងចិត្តអញ្ចឹងនៅពេលអតោសៈកើតនៅក្នុងចិត្តចិត្តតិច ចិត្តវាតិចតិចចិត្តនរណាគេតិចចិត្តអ្នកចម្រើនមេត្តានោះវាអត់ទៅតិចអ្នកអាក្រក់នោះទេណាយើងកុំច្រឡំថាវាអាក្រក់មឹងមឹងទៅចម្រើនឲ្យវាតិចហ្មងថាមិនទេនៅពេលបើយើងអាចចម្រើនមេត្តាចំពោះនៅនងបាន មានន័យថាអ្នកនងគ្មានសមត្ថភាពធ្វើឲ្យយើងក្តៅឥឡូវឧទាហរណ៍គេជេរយើងចឹងយើងអនុគ្រោះឲ្យ អញ្ចឹងពេលតែអនុគ្រោះឲ្យអនុគ្រោះឲ្យនរណងថាអត់ទេអនុគ្រោះឲ្យខ្លួនឯងមិនឲ្យ ភ្លើង របស់ អ្នកដតីនឹងជះចូលមកដល់ចិត្តយើងឃើញទេនៅពេលដែលចម្រើនមេត្តាមិនមែន ទៅឲ្យគេសុខទេគ្រាន់តែមានគេនឹងជាអារម្មណ៍រំលងអាសេចក្តីអាក្រក់របស់គេនឹងកុំឲ្យអាសេចក្តីអាក្រក់របស់គេនឹងវាមកឆាបឈួលដល់ចិត្តរបស់យើងណាអញ្ចឹងនរណាអ្នកបានផលនៃមេត្តានឹងគឺអ្នកចម្រើនមេត្តានោះ វាមិនមែនយើងអ្នកចម្រើនអ្នកអាក្រក់នោះអ្នកទទួលមិនមែនទេយល់ច្រឡំធំណាស់អញ្ចឹងបានមនុស្សមិនចូលចិត្តចម្រើនមេត្តាដោយសារអីស្មានតែចម្រើន ទៅគេ ទៅបានទៅគេថាអត់ទេនៅណាចម្រើននៅនងចម្រើនចម្រើនមេត្តាអឺចម្រើនមេត្តាដាក់វាមិនហ្នឹងហើយដែលមិនយល់ស្មានតែយើងចម្រើនមេត្តា ទៅគេអ្នកសោយផលថាអត់ទេ នរណាចម្រើនអ្នកនោះរីកចម្រើននរណាចម្រើនអ្នកនោះរីកចម្រើននរណាប្រឹងហាត់អ្នកនឹងរឹងមាំអញ្ចឹងណាកុំច្រឡំថាអូចម្រើនមេត្តាចំពោះគេទៅយើងនឹងវាអស់សេចក្តីសុខឯព្រោះមេត្តាយើងវាហោះទៅនៅគេថាណូដូចយើងមានផ្ទះរៀងខ្លួនហ្នឹងយើងប្រៀបមកខាងក្រៅណា គេភ្លើងឆេះផ្ទះគ្រប់គ្នាអញ្ចឹងយើងយើងនឹកអីគេយើងអត់ទៅយកភ្លើងពីគេមកដុតផ្ទះយើងដែរទេបើមាន ទឹកអីយើងបាញ់ដបូលរបស់យើងឲ្យវាត្រជាក់គេលោអាកំញោមពីគេមកវាហោះមកវាឆេះផ្ទះយើងអញ្ចឹងបើយើងបាញ់ផ្ទះយើងឲ្យត្រជាក់ភ្លើងគេមកដល់លុតភ្លើងគេមកដល់លុតសួរគង់ផ្ទះណាណាថាគង់ផ្ទះយើងហ្នឹងមិនបាញ់ ស្រោចផ្ទះយើងស្រាប់តែទៅតិចផ្ទះគេវាមិនមែនទេអញ្ចឹងមេត្តាវាចម្រើននៅក្នុងចិត្តណាវាតិចចិត្តនៅនោះវាសុកអ្នកណា អ្នកចម្រើននឹងឯងឃើញទេធូរនឹងយើងធ្លាប់លឺប៉ុន្តែយើងមិនដឹងយើងអត់ដឹងយើងមិនដឹងថាចម្រើនអ្មេចទេបើមនុស្សអាក្រក់ម៉េះម៉េះអើយើងដឹងផលអត់នៅពេលយើងចម្រើនអត់បានយើងក្តៅអត់យើងកើតទុកអត់កើតទុកអា ហ្នឹងហើយកលឹះបន្តិចបន្តិចយើងអត់ដែលបានយល់ត្រូវចម្រើនមេត្តាទៅដល់ចឹងទៅ ពាក្យហ្នឹងវាធ្វើឲ្យយើងធ្ងន់វិញចម្រើនដល់មិនបើមនុស្សវាអាក្រក់ម៉េះម៉េះតែមកវាយើងច្រឡំថាពេលយើងចម្រើន មេត្តាអ្នកនោះ អ្នកទទួលផលរបស់យើងណូគឺយើងនឹងឯងគាត់ថាគេអុជធូបបន់ស្រន់ច្រើន គ្នាណាស់ បនស្រន់សូមមាន បានសូមលៀបសការៈមានមានទាំងមនុស្សក្នុងគ្រួសារកូនណាដែរប៉ុន្តែពិបាកបញ្យល់គាត់ណាស់ឲ្យពួកគាត់យល់ណាស់លោកគ្រូនឹងគាត់ចង់ព្យាយាមបញ្យល់ដែរណាហ្នឹងហើយវាត្រូវតែពិបាកចឹងទីមួយវាពិបាកមកពីខ្លួនយើងម្នាក់ម្នាក់កើតមកវាមាន ទិដ្ឋិនឹងស្រាប់យើងកើតមកគឺនៅក្នុងភាពងងឹតនៃអវិជ្ជាទាំងអស់តែគ្នាហ្នឹង ទាំងអស់តែគ្នាទាំងលោកទាំងបសក់ទាំងអីទាំងណាហ្នឹងហើយដល់ពេលអាជីវិតរបស់យើងហ្នឹងយើងទៅសែបគប់ចំតែមនុស្សចឹងទៀតទៅវត្តដូចអ្នកសួរមុនហ្នឹងចឹងគេឲ្យអត់ធូបបាត់គេមានបញ្យលថាវាអត់បានប្រយោជន៍ណាទៅដល់មិនអុជធូបគេថាឲ្យទៀតជួនកាលគេបញ្យលអុជធូបទៅសុំសុកសុំសេរីចឹងទៅគឺយើងដើរចូលទៅក្នុងសង្គមដែល គេនាំតែឲ្យយើងជឿខុសតែអញ្ចឹង អញ្ចឹងហើយអាយើងវាមានអាស្នាមលបួសរបស់យើងនេះពីកំណើតរបស់យើងអវិជ្ជាបច្ចយានេះស្នាមលបួសយើងវាអត់តន់ជានឹងមកវាវាកើតមកមានតបៅមកត្មងចិត្តរបស់ពុទ្ធជននឹងកើតមកមានតបៅមកហ្មងមិឆាទិដ្ឋិក៏មានអវិជ្ជាក៏មានហើយដល់ពេលយើងដើរទៅវាចំតែអ្នកឆ្កឹះអាលបៅនឹងថែមឆ្កឹះឆ្កឹះឆ្កឹះវាមានជាស្អីវាវាអត់អត់ជួបអ្នកព្យាបាលប៉ុណ្ណឹងហ្នឹងយល់ជួបអ្នកព្យាបាលវ័យអ្នកព្យាបាលនឹងទៀតពូនិយាយខុសគេហ៎ មែនទេហ្នឹងហើយងើបមិនងាយរួចងើបងាយរួចទេអាហ្នឹងគួរអាណិតគាត់ទៅកុំខឹងគាត់ពោះគាត់មិនមិនមែនថាមិនធ្លាប់ទៅវត្តទេអ្នកកំពុងតអុចហ្នឹងហើយមែនទេទៅវត្តរាល់ថ្ងៃហ្នឹងមិនមែនចង្រៃវត្តទេគឺអ្នកដឹកនាំនៅវត្តហ្នឹងគឺមេចង្រៃហ៎នាំឲ្យគេជឿអញ្ចឹងអញ្ចឹងហ្នឹងគឺគ្មានឲ្យខ្លួនឯងជាទីពឹងមកពីណាទេវាបច្ច្រាស់ ពាក្យដែលពុទ្ធថាអត្តាហេអត្តនោនិធមមិនបាច់ទៅរៀនអីច្រើនទេពិចារណានឹងឲ្យយល់តិចយល់ថាអត្តាហេអត្តនោនិធមខ្លួនឯងជាទីពឹងរបស់ខ្លួនឯងចុះបើយើងពឹងធូបនឹងត្រូវដែរអទៅពឹងព្រះអង្គនឹងត្រូវដែរវាអត់ត្រូវហ៎មិនបាច់រៀនអភិធម្មអីច្រើនទេពិចារណាតែពាក្យនឹងឲ្យតែយល់ទៅអត់ធ្វើល្អបានល្អធ្វើអាក្រក់បានក៏ចេះនិយាយដែរតែមិនណាដុតធូបបានល្អឯណាវាអំពើអំពើពាក់ព័ន្ធនឹងការគិតពាក់ព័ន្ធនឹងការនិយាយពាក់ព័ន្ធនឹងការធ្វើឃើញទេ អាហ្នឹងបានវាផលិតផលផលល្អបានហើយបើយើងថាអូអានេះបានសុកអាទឹកបានសុកមិនឃើញវាបិច្រាស់ហ៎ហើយសួរថាឥឡូវអាត្មាសួរអ្នកទាំងអស់គ្នាកំពុងស្ដាប់នោះទៅទៅវត្តច្រើនណាស់សួរថាគេបយលអញ្ចឹងគិតថាមួយងាយអឺធ្វើចេះតែមកស្រោចទឹកឲ្យចេះចេះគឺប្រឡប់ឡើងឡប់អាក់ស៊ីអស់ហើយមែនឡើងអញ្ចឹងមិនថា រាល់ថ្ងៃអ្នកស្ដាប់កណាវាច្រើនអ្នកអត់ទៅទៅវត្តវិញហ្នឹងនិយាយមែនតែនទៅអ្នកទៅវត្តស្ដាប់កណាមិនចូលខ្លះគាត់វាបាក់ភ្នត់បាក់ពេកស្ដាប់ស្ដាប់ស្ដាប់ស្ដាប់ទៅដែលស្ដាប់ស្ដាប់ទៅដែលទីមកហ្នឹងទីវាមិនមកបើមេស្រូបនោះវាច្រើនជាងហ្នឹងលកញ៉ៃស្រូបខ្លាំងហ្នឹងឯងនេះនិយាយម្នាក់ឯងនេះទៅកណាសូមអរគុណ ញោមគាត់ឈ្មោះនុតនាងគាត់ថាខ្ញុំកណានៅតែមិនទាន់យល់ច្បាស់អំពីការកើតនិងរលត់របស់អារម្មណ៍ដូចជាសបាយនិងទុក្ខខ្ញុំកណាចេះតែគិតថាហាក់ដូចជាគៀបសង្កត់ចិត្តនឹងមិនឲ្យទទួលនៅភាពរីករាយដែល ធ្វើឲ្យជីវិតរស់នៅ ក្នុងភាពតប់ប្រមល់សូមព្រះអង្គមេត្តាជួយបំភ្លឺផងអត់សូវយល់ពីសំណួរមកជប់អឺ នៅតែមិនតាន់ដឹងច្បាស់ពីការកើតនិងការរលត់របស់អារម្មណ៍ដូចជាសបាយនិងទុក្ខរបស់អារម្មណ៍អារម្មណ៍វាចេះសបាយអីវានៅអត់ស្គាល់តាន់អត់តាន់ស្គាល់ពាក្យចុះកណាចេះតែគិតថាហាក់ដូចជាគៀបសង្កត់ចិត្តមិនឲ្យទទួលបាននូវភាពរីករាយដែលធ្វើឲ្យជីវិតដូចជារស់នៅក្នុងការតបប្រមល់ អឺអាចសួរហ្មងទៀតបានចាប់អត់សូវបានទេសំណួរនេះឬថាការរលឹកដឹងចំពោះសភាវៈធម៌ធ្វើឲ្យយើងលែងសុបាយអញ្ចឹងឬក៏មិនអាចអាចអញ្ចឹងហ្នឹងទេនិយាយរួមអត់តន់ដឹងថាចង់គាត់ចង់ដឹងពីរឿងអីការការរលត់ធ្វើរបស់អារម្មណ៍របស់អារម្មណ៍របស់អារម្មណ៍វាលត់ស្រាប់តែហ្នឹងរូបការនេះវាលត់បាត់សំលេងឮហើយទៅបាត់ វាលុតស្រាប់តែទោះបីអាសំឡេងយើងព្រោះស្ដាប់សិនសិសមុទ្រព្រោះក៏វាលុតដែរហ្នឹងធម្មជាតិវាលុតស្រាប់តែណាស់តែយើងអត់ឃើញថាវាលុតតែប៉ុណ្្នឹងដែរគាត់អត់កំណត់ដឹងថាលុតគណៈណែប៉ុន្តែកន្លែងតបប្រមល់របស់គាត់នេះមិនដឹងតបប្រមល់រឿងអីតបប្រមល់ព្រោះវារលត់ឬក៏តបប្រមល់ព្រោះការតាមដានហាក់ដូចទាំងបើអាឡ័យតែគិតថាវាកើតរលត់កើតរលត់ធ្វើឲ្យឡើងសុបាយអស់ហើយនឹងធ្វើឲ្យតបប្រមល់គេរួចពីភាព ភាពតបប្រមាថព្រោះវាឃើញអាហ្នឹងដែរមែនតើទៅប៉ុន្តែវាវាអញ្ចឹងឯនៅពេលដែលយើងអត់តន់ច្បាស់វាត្រូវតែតបប្រមាថឃើញកិលេសដំបងអូធ្វើអីកិលេសធ្វើអីកិលេសធ្វើអីអត់ល្អអូហូរសបាយស្អីមិនឃើញដូចយើងកាលដែលយើងតอมបរិយដំបងអញ្ចឹងពេលដែលយើងញៀនហើយដល់ពេលព្យាយាមអត់ដំបងមានសបាយអីវា អបសុកមាត់សងប់មែនទេហ្នឹងហើយអដូចកាត់លមាស់ឡើងប្រទាលស្អាតអញ្ចឹងគេហាមតែកុំអេសតែអេសឡើងតាមដៃណាដល់កុំអេសតែអេសទៅវាក្តៅសាច់ហ្នឹងវាវាឡើងតាមដៃឡើងទេហាមអីមកអោយបែបមិនបានស្រួលទេហិចក៏អេសទៅហើយដល់អេសទៅចុងក្រោយវាមិនវាមិនចេញទឹកងៃប៉ុន្តែវាតមបានបន្តិចតិចទៅជាហ្នឹងហើយនិយាយរំអត់យល់សំណួរគាត់ បងប្រុសម្នាក់គាត់ឈ្មោះរសជាតិនៃជីវិតគាត់ចង់សួរលោកចាស់គ្រូថាឈួតមានប្រមាណយ៉ាងរបស់មនុស្សយើងប្រមាណឯងដូចរាប់បានប៉ុណ្ណាប៉ុណ្ណឹងចង់ភ្លេចអស់ដូច8ឯងមិនដឹងវាមានទីមួយទឹកធម្មតកោទឹកធម្មតកោហ្នឹងឈួតព្រោះយល់ខុសអាទៅដុតធូបទៅឈួតណាដុតឈូបធូបបន់ព្រះថ្វាយអង្គមព្រះបានសុំបានសុខ ហើយនិយាយតាមធម៌ទេណាពួកអីយើងទៅយើងយល់ថាអូព្រះវត្តនេះមាន រិទ្ធព្រះវត្តនេះសុំសុខសុំសេរីបានហើយដុំថ្មសោះហ្នឹងណាបានសុំមិនបានហើយទៅយល់ខុសការពិតចឹងហ្នឹងឈួតទេព្រះអង្គថាឈួតហ្នឹងមិនបាច់ទៅថ្វាយបង្គំព្រះពុទ្ធស៊ីម៉ង់ទៅថ្វាយបង្គំព្រះអង្គមែនទេក៏ដោយបើសុំសុខព្រះអង្គឈួតបាត់សុខមែនព្រះអង្គអ្នកឲ្យទេ ហ្នឹងហើយឲ្យតែយល់ខុសការពិតមកតែឈួតមួយដែរឥឡូវយើងកុំលើកឧទាហរណ៍រឿងហ្នឹងឧទាហរណ៍ថាអឺមនុស្សស្មានថាអឺឧទាហរណ៍ដូចក្មេងអញ្ចឹងណាគាត់ទលុកពុះពុះអាសេរពុះរនពុះអាសេរពុះ ហើយថែមទាំងឃើញថាអសេរពឹសហើយគាត់ឃើញពស់អសេរពឹសគាត់យល់ថាអាហ្នឹងគឺជាគ្រឿងលម្អគាត់ចាប់យកមកពាត់ពាត់កគាត់ទៅយកមកធ្វើជាជាគ្រឿងលម្អហើយទាំងអាពស់នឹងកំពុងបើកវែកចឹកតែយីស្អាតណាស្អាតណានឹងនឹងដូចឈួតធាតុពើអាហ្នឹងមិនគ្រឿងលម្អណាគ្រឿងគ្រោះថ្នាក់ណាតែយល់ខុសពីការពិតអញ្ចឹងអាហ្នឹងគេហៅស្គួតដែរទៅជឿថាស្វែងគុំប្រាប់បានសុកស្គួតបាត់ ឥឡូវមកយើងឈួនម៉ាអ្នកអ្នកមើលអស់សើធ្លាប់ឈួនអាថ្មខ្លួនឯងក៏ធ្លាប់ឈួនដែរពីមុនថ្មថ្វាយគុំសុំសុកដែរណាស្រឡាញ់គេថ្វាយគុំឲ្យព្រះអង្គទុកគេមិនតាន់ការឈួនធ្លាប់ធ្លាប់ធ្លាប់ហ្នឹងហើយកាន់ទៅបំពោះឡាញ់គេនឹកគេថ្វាយគុំព្រះអង្គឲ្យព្រះអង្គឲ្យកុំតាន់អាលឲ្យគេការខ្ញុំអង្គរៀនចប់សិនឈួតបាត់ព្រះអង្គឯណាមករឿងឯងណា ចឹងឲ្យតែថ្វាយអង្គមពុទ្ធវធព្រះសង្ឃនេះខ្សែគុំលោកសង្ឃនឹងទៅសុំសុខអូនអើយសុំសុខថ្វាយអង្គមស្គួតបាត់ស្គួតមិនបាច់ទៅរកណាទេព្រោះសុខវាមិនកើតពីបំពើទាំងអស់ហ្នឹងវាកើតពីការផលិតចេញពីសកម្មភាពរបស់យើង ពីការគិតត្រូវ ពីការធ្វើត្រូវ ពីការនិយាយត្រូវវាគ្មានពីណាវាត្រឹមត្រូវជាងពុទ្ធទៀតទេព្រះអង្គប្រាប់អស់ប៉ុន្តែយើង វាឈួតស្រាប់ថាយើងកើតមកវាឈួតស្រាប់មានមច្ឆាទិដ្ឋិវាឈួតស្រាប់ហើយតើទៅធ្វើអំពើឈួតហ្នឹងកាន់តែហ្នឹងហើយឈួតនេះមិនមែនឈួតឡប់សតិមើលម៉ែលែងស្គាល់មើលឪលែងស្គាល់មើលលេខលែងចេញអត់បានអសរលែងដាច់មើលផ្ទះលែងស្គាល់មិនមែនទេគឺឈួតវង្វេងរាល់សរីសួស្តីវាអត់ត្រូវអាហ្នឹងព្រះអង្គហៅថាឈួតហ្នឹងហើយហើយនៅឈួតទៀតក៏ឈួតទៅមិនដឹងទេអាត្មាក៏មិនមែនធានាថាអស់ឈួតដែរ ឥឡូវបានគិតត្រូវបានរៀនត្រូវជួបធัวព្រះអង្គរៀនត្រូវយើងឈប់ស្គួតមកគណៈហ្នឹងទៅចុះថ្ងៃណាមួយទៅ ផ្្លាត់សតិកើតជាស្អីផ្សេងទៅវាអត់បានសែបគប់នឹងសัพបរោះឈួរទៀតអញ្ចឹងបានអត់ទៀងទេជីវិតហ្នឹងមិនថាចេះធូបប៉ុណ្ណឹងឈប់ឈួតទេជួនកាលស្អីមកសម្ពាធយូរយូរយូរទៅណាឈួតបាត់ឈួតតាមគេតាមឯងខ្វាយអ្នករៀនធម៌មកកកមុនដំបូងធ្វើឯណាស់ណាស់ណាស់ណាស់ណាស់ណាស់ ហ្នឹងយូរយូរយូរទៅគ្រូចាប់ខ្មោចបាត់អនិច្ចតបុគ្គលយើងទាំងអស់គ្នានឹងជាអនិច្ចតបុគ្គលមិនទៀងទេកុសលដែលយើងមានបញ្ញាដែលយើងមានរាល់ថ្ងៃហ្នឹងគឺជាកុសលមែនក៏ប៉ុន្តែអត់ទៀងជាអនិច្ចតាធម្មាចឹងមិនបាច់អួតទេអ្នកប្រាជ្ញក៏ដោយអីក៏ដោយអូខ្ញុំឈប់ជឿខុសហើយឥឡូវ ពីនេះទៅមុខខ្ញុំឈប់យើខុសអានឹងបដោះសន់ទេវត្ថុជននោះហៅថាអនិច្ចតាធម្មាអញ្ចឹងបញ្ញារបស់វត្ថុជនអនិច្ចតាធម្មាដែរដល់ទៅសមត្តនិច្ចតាធម្មាទោះសោតាឡើងត្រូវឲ្យទៀងណាត្រូវឲ្យទៀងលែងប្រែប្រួលការរលត់តើក៏វាអត់មានបច្ច័យអីមកឲ្យជឿខុសវិញនឹងទិដ្ឋិនឹងមួយទី2គឺ អឺបតមតកោអានឹងឈួតព្រោះអាផ្លូវកាយរបស់យើងអា physical វាមានប្រពលឹមដាច់សរសៃខួរក្បាលឬក៏ប្រមាត់កម្រើកស្អីស្អីហ្នឹងអានឹងគឺឈួតមួយដែរឈួតវែងឡើងដឹងអីហ្មងអានឹងមួយទៀតចិត្តតមតកោឈួតចិត្តបាក់ចិត្តពេកឈួតដែរ មួយទៀតកោធំមតកោសេចក្តីក្រោតក្រោតខឹងមនុស្សជានេះមកក្រោតខឹងដូចឈួតហើយអ្នកមើលអស់មកអត់ធ្លាប់ក្រោតខឹងគណៈក្រោតខឹងខ្លាំងនោមណាងដុំដាំងទាត់ឆ្នាំឆ្នាំទាត់ចានហ្នឹងហើយឈួតគណៈហ្នឹងឈួតមួយទៀតមោហមតកោឈួតព្រោះវែងវែងច្រឡំអត់ដឹងសភាវៈពិត ហ្នឹងឈួតដែរមួយទៅកាមមុំមត្តកោឈួតព្រោះកាមស្រឡាញ់ជាប់ជាពាក់ខ្លាំងលែងគិតអីទាំងអស់រហូតដល់ចាប់មលោបគេអីចឹងទៅគេឈួតណាឈួតដែរខ្វះអីរឿងឈួតព្យាសនមមត្តកោមួយទៀតព្យាសនមមត្តកោដល់ជួបរឿងវិនិច្ឆ័យខ្លាំងខ្លាំងបែកកូនបែកចៅឆេះផ្ទះឆេះសបែង ហ្នឹងលេះឡាំដឹងទៅធ្វើស្អីឈួតបាទហ្នឹងហើយអញ្ចឹងមួយទៀតសរមមតកោឈួតពោះស្រានឹងជា ជាដាក់អស់2លីត្រមកឈួតបាទឡើងរំស្រាតលើអញ្ចឹងមានថាមានន័យថាមនុស្សយើងសិតតែសិតឈួតតែបើទៅជិនសិតឈួតមិនឈួតតិចឈួតច្រើនអីមិនហ្នឹងហ្នឹងហើយហើយជេគេអាឈួតហ្នឹងមើលផងព្រោះអាឈួតឈួតហ្នឹងមិនតន់ឈប់ផឹកស្រាទេមិនតន់ជេគេអាស្វឹងហ្នឹងឈួតដែរស្រាធ្វើឲ្យស្វឹងចា ឆ្កួតមកកព្រោះមែនទេសត្វឆ្កួតហ្នឹងហើយហើយបើយើងមិនដឹងថានឹងឈួតទេមិនដឹងថាឈួតនេះជាស្អីណាដល់ពុទ្ធដឹងទាំងអឲ្យទាំងវែងខុសពីការពិតឈួតហ្នឹងដល់តួបញ្ញាកើតឡើងលែងឈួតហ่ะមានតែពេលបញ្ញាកើតឡើងដែលអត់ឈួតតែកិលេសគ្រប់ឈួតហ่ะនោះយ៉ាងចឹង ល្អល្អល្អខ្លះជួយគេមើលទៅល្អល្អល្អគេធំធើមទៅចិត្តបំផ្លាញគេវិញឈួតបាត់តែគណៈជួយអត់ឈួតទេហ្នឹងដល់គេធ្វើមិនត្រូវចិត្តបំផ្លាញគេវិញឈួតបាត់ឃើញទេប៉ុនយើងហងណាឈួតតែមនុស្សលេងដឹងអីលែកលក់ឯងបានថាទៅឈួតអាពេលស្វឹងស្រានឈួតដែរឈួតឈួតយ៉ាងលឿនមែនទេហ្នឹងគេហៅទឹកបដូរនិស័យទឹកបដូរនិស័យ អឺអស់ហើយនៅទៀតអស់អស់សំណួរអស់សំណួរហ៎សំណួរនៅទៀតដល់ម៉ោងនៅម៉ោងនៅទៀតទៀតចិត្តដាក់ដល់ហ្មងមកវានេះគាត់សួរគាត់សួរ how learn to how learn to អភិធម្ម which method នេះគាត់ចង់សួរពីរបៀបរៀនអភិធម្មនេះគាត់រៀនមិនអាមើមើអាថ្មបរិញ្ញាហ្នឹងទៅអាប្រាប់អស់ហើយរៀនមិនមិនប្រាប់អស់មកយល់ឡើងហ្នឹង វាមិនអស់ណាក្នុង YouTube មាន channel មួយ គឺមេរៀនអភិធម្មហ្នឹងមើលទៅហើយក្នុង website ក៏មានដែរគណៈសូមអរគុណលោកចាស់គ្រូញោមគាត់ឈ្មោះចន្ទថនគាត់ចង់សួរលោកចាស់គ្រូថាតើសម្មណសិស្សក្រោកទទួលគ្រូជា ក្រហមតើខុសដែរអត់គណៈបើក្នុងវិន័យហាមតាសុភ័ក្រ បើរឿងក្រោកទទួលនឹងដូចយើងច្រឡោះប៉ុន្តែបើយើងនិយាយពីអនុបសម្បានអនុបសម្បានអឺបើបើបើនិយាយទៅមានតែប្រពុតទេព្រះអង្គមិនក្រោកទទួលមិនក្រាលអាសនៈឲ្យនរណានោះណាពាក្យហ្នឹងព្រះអង្គនិយាយខ្លួនឯងទេប៉ុន្តែចំពោះសមណៈសិស្សជាលោកសង្ឃនេះហើយគ្រូជាកុហកនេះកន្លែងហ្នឹងដូចច្រឡោះបើនិយាយនិយាយតែពីមិនឲ្យថ្វាយអង្គម ជាអវន្តយៈបុគ្គលប៉ុន្តែរឿងក្រោកទទួលហ្នឹងថ្មអត់ច្បាស់ឯកន្លែងហ្នឹងសូមថាអត់ចេះចឹងហ្មងកណ្ដាមានញោមម្នាក់គាត់ឈ្មោះជីមជីមមានគាត់ចង់សួរលោកចាស់គ្រូថាតើអឺភិក្ខុណីគាត់ធ្លាប់ស្ដាប់លោកចាស់គ្រូលោកគ្រូគណៈគាត់ថាលោកចាស់គ្រូអំពីភិក្ខុណីថាអត់មានទេរយៈពេលថ្មីថ្មីគាត់បានឃើញវីដេអូភិក្ខុណីបរទេស តើភិក្ខុណីទាំងនោះត្រឹមត្រូវតាមព្រះពុទ្ធសាសនាដែរឬទេណាសូមលោកចាស់គ្រូជួយបកស្រាយផងណាអឺភិក្ខុណីតាមវិន័យហ្នឹងអត់មានទេបើភិក្ខុណីគ្រាន់តែយករូបភាពមាន បើហៅមែនទេហ្នឹងជាជីដែរតែប៉ុណ្្នឹងឯងពួកពួកបួសគឺត្រូវមានវិន័យពាក្យបួសហ្នឹងមិនមែនមិនពាក់ស្បង់ពាក់ជីវោហើយទៅជាអ្នកបួសហ្មងអត់ទេត្រូវមានវិន័យ នឹងរបៀបរបៀបថាដូចលក្ខន្តិកៈឯខ្លះមុននឹងទទួលបានសញ្ជាតិអូស្ត្រាលីឧទាហរណ៍ចឹងអញ្ចឹងបើនិយាយមែនទែនទៅបើយើងអត់បំពេញលក្ខណៈលក្ខខណ្ឌឲ្យគ្រប់ទេមិនបានអាសញ្ជាតិនោះណាយើងបានអីផ្សេងហ្នឹងយើងខៅខ្លួនយើងយើងថាសញ្ជាតិប៉ុន្តែយើងសុំវីសាខាន់ម៉ូលេហ្នឹងហ្នឹងហើយយើងមកបានមកត្រង់ទ្រីដើរក្នុងប្រទេសមើលទៅដូចអ្នកនៅហ្នឹងចឹងដូចទេ ដើមគេឯងគ្មានអ្នកណាមកឆែក password យើងមើលមែនទេហ្នឹងហើយអ្នកគេមើលមកគេក៏មកពីប្រទេសផ្សេងណាជនជាតិសមុខផ្សេងផ្សេងគ្នា គេអាចគិតថាយើងហ្នឹងអ្នក permanent នោះហ្នឹងអ្នកអ្នក resident ឬក៏អីអាមើលទៅដូចប៉ុន្តែអាច្បាប់មែនទេវាអត់ដូចគេចិត្តដេញទៅវិញហ្នឹងហើយអញ្ចឹងវិខនៃរថ្ងៃហ្នឹងវិខនៃគេយកជីវមកពាក់ហ្នឹងវាអត់បានបំពេញលក្ខខណ្ឌឲ្យខ្លាចជាភិក្ខុនៃទេ ហ្នឹងវាស្មើនឹងយាយយុយវពួកលោកពាក់តែប៉ុណ្្នឹងឯងប៉ុណ្ណាបាទបើគេអត់ប្រកាន់គាត់នៅចឹងនឹងធ្វើម៉េចហ្នឹងហើយយើងរងថ្ងៃមានលោកចុះលោកយើងខ្លាំងទៅថៃទៅអីថៃចាប់សឹកចាប់អីទៅយកលួចយកជីវរលោកទៅបិណ្ឌបាតនោះមើលទៅដូចលោកដូចហ៎ដូចដូចគេថាគេលោកក៏លោកទៅប៉ុន្តែសួរថាបានបំពេញលក្ខខណ្ឌឲ្យគ្រប់ថាជាលោកហ៎ no អញ្ចឹងអ្វីដែលយើងឃើញវាឃើញដូចអ្នកលោកពីអង្គមកអញ្ចឹងមានតន់មានសញ្ជាតិណាប៉ុន្តែគេមើលមកដូចអ្នកអូស្ត្រាលីអញ្ចឹងមែនទេអារឿងដូចផ្សេងអាលក្ខន្តិកៈពេញគ្រប់អត់អត់ហ្នឹងហើយភិក្ខុនៃនៅពេលដែលបួសគឺត្រូវមានវិខសង្ឃទាំងពីរគឺវិខសង្ឃផងវិខនៃសង្ឃផងណាលក្ខណ្ឌវាទាំងពីរហ្នឹងជាឧបជាអីចូលរយៈកាលកន្លងមកបាន500ឆ្នាំជាងវាអស់វាអស់ពូជដល់វាអស់ពូជហើយ វាដាច់ហ្នឹងដូចដើមឈើខ្លះតែដាច់ពូជនឹងបង្កើតវាវិញមិនទេអាហ្នឹងអញ្ចឹងឯងបើគេចង់បង្កើតវិញអាហ្នឹងគេបង្កើតខ្លួនគេមិនមែនប្រពុតអ្នកបង្កើតទេអាហ្នឹងប៉ុណ្្នឹងឯងថាមិនមែនជាអ្នកប្រកាន់ស្រីប្រុសអីទេបើណានិយាយតាមវិន័យវាអញ្ចឹងលោកសង់នឹងក៏ដោយបើសិនជាវាដាច់ហើយគ្មានបួសកើតទៀតទេគណៈសូមអរគុណលោកចាស់គ្រូឲ្យញោមគាត់ឈ្មោះសូលីណាដាគាត់ គាត់លើថាសមាធិយូរទៅអាចធ្វើឲ្យពលឹងចេញពីខ្លួនតើនេះជាការពិតដែរឬទេ លោកតាគាត់លោកតាធ្វើសាកមើលទៅដឹងកណាកណាលោកចាស់គ្រូញោមគាត់ឈ្មោះទាវសាមឿនទាវសាមឿនគាត់ចង់សួរលោកចាស់គ្រូថាតើរសជាតិនៃអណ្ដាតមនុស្សតើអ្វីទៅហៅថាបុណ្យ អ្វីទៅហៅថាប៉ុនស្លឹកប៉ុនដើមមកអ្វីទៅហៅថាប៉ុនគ្រូណាហ្នឹងហើយប៉ុនគឺជាធម្មជាតិសម្អាត ចិត្តយើងកុំឲ្យកើតទុកហ្នឹងណាគណៈណាចិត្តវាស្អាតអត់កើតទុកកង្វល់អីហ្នឹងហើយប៉ុនចិត្តជ្រួលច្បល់ភ្លើតភ្លើនសុបាយកាកាយក៏មិនមែនប៉ុនណាហ្នឹងមានន័យថាចិត្តស្អាតអត់ភ្លើតភ្លើន ហើយក៏អត់កើតទុក អត់តោមណោះខណៈនឹងបនកើតឡើងក្នុងចិត្តកុំទៅរកក្នុងកម្មវិធីបនអត់ឃើញទេលើប្រកាច់ពេញវត្តឯនោះរបនឡើងឃើញទៅវត្តរបនឡើងឃើញហ្នឹងតែបនធំធំអានឹងកម្មវិធីធំធំរំប្រកាច់ពេញវត្តអាហ្នឹងមិនមែនបនបាបតាអាទៅរំនៅវត្តហ្នឹងអត់មានបនឯប៉ុនក្បាលចៃអាហ្នឹងអានប្រមាថពេញទីពុទ្ធរត់ចេញពីអាហ្នឹងឯងទៅរំពេញទៅវត្តចាស់ថាទៅបនអញ្ចឹងបនរស់នៅវត្តអត់ឃើញទេថ្ងៃនេះខ្ញុំឃើញទេ ទៅជារាត្រីសមោសអីវិញហើយទៅជាកន្លែងអឺស្អីតន្ត្រី ទៅជាកន្លែងមហោស្រពវិញហើយបនទៅរស់ក្នុងចិត្តបានឃើញទៅរស់នៅវត្តឡើងឃើញនេះឈ្មោះញោមវែងអានអត់អស់ជូន Jennifer Jessica Lee Chun កាសាន់ណាឈ្មោះញោមវែងគាត់ចង់សួរថាគាត់ឆ្ងល់ថា ប្រអងតាំងសមាធិក្នុងព្រៃ បើសិនជាព្រៃនោះមានតោកំណាចឬសត្វកាចសាហាវតើព្រះ ធ្វើដូចម្ដេចខ្ញុំកណាចេះតែឆ្ងល់មានរត់ទៅរត់មកហ្នឹងអូរត់យកមកណាអូនខ្ញុំគាត់ឈ្មោះអូនវុធីគាត់សូមស្វែងគុំលំចាគូគាត់ចង់សួរថាតើការលក់ថ្នាំបាញ់មូស ឬធូបមូសនឹងឈ្មោះថាជាមច្ឆាជីវៈដែរឬទេកណាបាញ់មូសបើបាញ់សម្លាប់អាហ្នឹងវាឆ្នាំពុលធូបមូសបើធូបសម្លាប់ចាត់ជាឆ្នាំពុលបើជាឆ្នាំបង្អើលយើង កាត់បង្អើលពោះពេលពេលខ្លះបើយើងដុតទៅបើកពួចវាអត់ពុលងាប់ទេវាធំក្លិនវាហើទៅបានណាអាហ្នឹងស្មាចាប់វាមិនដាច់ ដែលឆ្នាំពុលគឺធ្វើឲ្យវាពុលស្លាប់បើសិនជាពុលដល់ថ្នាក់ស្លាប់អាហ្នឹងចាត់ទុកថាជាឆ្នាំពុលអាហ្នឹងហ្នឹងហើយប៉ុន្តែមើលវត្ថុបំណងអញ្ចឹងអ្នកអាត្មាធ្លាប់ប្រើដែរតាឆ្នាំអាធូបមូសប៉ុន្តែអត់បិទប្រួចទេព្រោះតែបិទប្រួចវាងាប់បើកទ្វារបើកអីតែអញ្ចឹងដាក់ប្រហុយប្រហុយពីលើវាវាហើទៅអស់បើក្នុងលក្ខណៈហ្នឹងមិនមែនបំពុលទេ ដូចជាយើងពពួកភ្នក់ភ្លើងយកផ្សែងដេញវាអញ្ចឹងណាអានោះផ្សែងច្រើននេះផ្សែងតិចប៉ុណ្ណឹងឯងកណាសូមអបគុណលោកចាស់គ្រូគាត់ឈ្មោះទាវសមឿនម្ដងទៀតគាត់សួរថាតើដឹកដេចហៅថាវិបស្សនាវិបស្សនាគឺបញ្ញាឃើញច្បាស់នៅសច្ចធម៌នៅត្រៃលក្ខធម៌ឃើញ all reality SDR ហៅថាវិបស្សនា ឃើញនៅគ្រប់យ៉ាងតាមសេចក្តីពិតហៅថាវិបស្សនាវិបស្សនាគឺតួបញ្ញាអឺនៅក្នុងសំណួរមួយទៀតគាត់ឈ្មោះណារិតជឿនគាត់ចង់សួរលំចាស់គ្រូថាតើសេរីសួស្តីកើតមាននៅក្នុងខ្លួនឬស្ថិតនៅក្នុងកម្មវិធីបនផ្សេងផ្សេងហ្នឹងអ្នកសួរនឹងដឹងតែយល់បើមិនមិនមិនយល់មិនសួរអញ្ចឹងឯងសេរីសួស្តី កើតមកពីអីសេរីពិតប្រកបគឺកើតមកពីអំពើកម្មរបស់ខ្លួនឯងគិតត្រូវធ្វើត្រូវនឹងឯងសនខតតាំងសម្យ៉ាងកលៀងសុភភាតាំងសហតិតាំងសុគណោសមហតោណានឹងរៀងថយកម្លាំងហើយហើយមានពេលខ្លះហ្នឹងនិយាយត្រង់សំណួរខ្លាំងអាពិតជាហត់នឹងខើឆ្លើយដែរ តែចេះតែឆ្លើយទៅព្រោះថាទៅតាមវត្តគេឲ្យធ្វើតែរឿងភ្លើនឹងឯងវត្តដល់ច្រើនមិននិយាយទាំងអស់សឹងថា99%ថាចឹងថា98បាទហ្នឹងហ្នឹងត្រឹម97ចុះហ្នឹងហើយទុក3%ចុះដែលមិនដឹកនាំឲ្យភ្លើ ដឹកនាំទៅធ្វើកម្មវិធីថាសុំសុកហ្នឹងផ្លើហ្នឹងឈួតឈួតក្នុងទឹកធម្មតកោឈួតទាំងអ្នកដឹកឈួតទាំងអ្នកតាមចុះដឹកនាំមិនបានមិនឈួតនាំគ្នារៀនរៀនដឹកនាំដែលអត់ឈួតណាដឹកនាំដែលត្រឹមត្រូវគឺយកអវាទរបស់ពុទ្ធហ្នឹងយកមករៀនរៀនហើយនាំគ្នា ប្រតិបត្តិអាហ្នឹងបានអត់ឈួតឲ្យតែយកពិធីមកសុំសុកអាហ្នឹងឈួតហើយចំណាំមើលឈួតមិនឈួត គិតមើលអស់គ្នា ចប់តោះប៉ុណ្្នឹង តិចទៀតហ្នឹងបងតិចទៀតណាតិចទៀតហ្នឹងខ្ញុំអឺញោមគាត់ឈ្មោះសុផានីសួនគាត់ថ្លែងកូលំចាក្រូគាត់ថាគាត់គាត់ទៅស្រុកខ្មែរចុះពីលើយន្តហោះទៅសៀមរាបចាគេជូនគាត់ទៅថ្វាយបង្គំព្រះអង្គជេកព្រះអង្គចោមហើយគាត់ថាគាត់មិនបន់ស្រន់ទេ តែ មានអ្នកបង្ខំហើយកណាក៏មិនចង់មានបញ្ហាក្នុងចំណោមមនុស្សច្រើនក៏ព្រមទៅ តែមិនបន់ស្រន់ទេហើយក៏ផ្សាយមេត្តាចិត្តថ្វាយបង្គំព្រះអង្គជែកព្រះអង្គចងជំនួសការបន់ស្រន់វិញនេះម្យ៉ាងដែរចាគ្រូកណានេះញោមវាសិកាចន្ទធីគង់ណាលោកចាស់ខ្ញុំកណាចង់សុំសិល8តែនៅនៅជាប់ជាមួយការចង់ស្អាតតើអាចបានទេលោកចាស់ចង់ស្អាត ណាខណៈចង់មានអីដល់ថ្ងៃសិលយើងកុំស្អាតទៅអាចិត្តចង់ខាងក្នុងអត់មាន កាត់សិលទេអាហ្នឹងអូចង់ទៅស្អាតប៉ុណ្ណាក៏ដោយសារថ្ងៃនេះសិលអញអត់អត់លៀបទេណាអញ្ចឹងអាចិត្តសិលអាចិត្តចង់ហ្នឹងគ្មានដាច់ទេកុំឲ្យតែយើងលៀបតែមកបាសកានគាត់ជួយឧបត្ថម្ភច្រើនណាស់គាត់ណាហើយមុនមកនេះគាត់ជួយកសាងសាលាគាត់នឹង1000ដុល្លារដែរ ណាហើយប្រកេតចង្ហាន់ប្រសង500ហើយចូលសក្យបុត្រ500ដុល្លារដែរគ្រូ បាសកម្មវិញគណៈមកមានច្រើនទៀតដែរគ្រូសំណួរនេះសំណួរមួយទៀតតើនេះញោមគាត់ឈ្មោះចិនហ្វូជៀនចឹងគាត់ចិនហ្វូឈ្មោះចិនតើធ្វើយ៉ាងណាទៅមានសមាទិដ្ឋិសូមបញ្យល់ឲ្យបាន ក្បោះក្បាយ ពីលោកចាស់ក្រមណាសមាទិដ្ឋិការឃើញត្រូវនោះទៅព្យាយាមសិក្សាលក្ខណៈមួយមួយច្បាស់ទៅសមាទិដ្ឋិយើងមិនមែនបង្កើតវាទេដូចថាធ្វើម៉េចដើម្បីកុំឲ្យយល់ខុសអញ្ចឹងដើម្បីកុំឲ្យយល់ខុសវាទល់តែព្យាយាមយល់សភាវៈមួយមួយហ្នឹងតាមសេចក្តីពិតនៅពេលដែលបើកយល់សភាវៈពិតវាយល់លែងខុសហើយឧទាហរណ៍យ៉ាងណានៅក្នុងហ្នឹងពីមុន មកគេនិយាយថានៅក្នុងនេះមានមាសហ្នឹងគេថា ធ្វើម៉េចដើម្បីកុំឲ្យវាសង្ស័យហើយយើងក៏គិតថាមាសអញ្ចឹងដែរហើយខុសការពិតសោះហ្នឹងជាយើងបើកវាបើកមើលឃើញទៅស្អីប៉ុណ្ណាវាប៉ុណ្ណឹងឯងយ៉ាងណាមិញសច្ចធម៌ដូចគ្នាអញ្ចឹងដែរបរមត្ថធម៌អញ្ចឹងដែរជាបរមត្ថជាបរិយ័តមែនក៏ប៉ុន្តែ វានាំមកនៅមកសមាធិរៀនឲ្យចំសភាវៈរបស់វាមួយមួយឧទាហរណ៍ថាមួយមួយទៅរៀនអីឲ្យវាច្បាស់នោះគឺរៀនពីលក្ខណៈតិចតកៈរបស់វាឲ្យច្បាស់បរមត្ថធម៌មួយមួយលក្ខណៈ ឧទាហរណ៍ដូចលោភៈមានលក្ខណៈមិនណាអារមណៈកេហណៈលក្ខណោរៀនពីលក្ខណៈវាមួយមួយមួយមួយអភិសង្កេរសោវាជាប់សិតជាមួយនឹងអារម្មណ៍ហ្នឹងមិនអបច្ចរិអបរិជ្ជាកៈមានលក្ខណៈមិនលះណាអដ្ឋារមណៈសមាយោគោអូវាកើតដោយសារមានអអដ្ឋារមនឹងជាបច្ច័យជាបតតឋានអាកន្លែងហ្នឹងរៀនលក្ខណៈកិច្ចផល បតតឋានមួយមួយហ្នឹងណា នៅក្នុងហ្នឹងហៅថាកាលណាច្បាស់កន្លែងហ្នឹងវាប្រព្រឹត្តទៅជាកាន់ខាវិតរណវិសុទ្ធិប្រព្រឹត្តទៅដើម្បីកម្ចាត់បងសេចក្តីសង្ស័យហើយកាលណាអស់សង្ស័យវាមានសមាធិដ្ឋិហ្នឹងហើយដូចយើងវែងផ្លូវវាមិនសង្ស័យដល់ឃើញផ្លូវពិតទៅវាអស់សង្ស័យគឺខោរអាឃើញផ្លូវត្រូវហ្នឹងឯងมันអាចបង្ខំថាធ្វើម៉េចឲ្យមានសមាធិដ្ឋិធ្វើម៉េចឲ្យមានសមាធិដ្ឋិសមាធិដ្ឋិក៏ជាឈ្មោះមួយដែរកុំជាប់មួយពាក្យទៀតអឺអានេះបានសមាធិដ្ឋិអូអានេះមិនសមាធិដ្ឋិ ព្រះអរិយបុគ្គលខ្លះលោកមិនចេះហៅផងលោកមិនចេះហៅទៅអូអានេះសម្មាទិដ្ឋិអូអានេះមិច្ឆាទិដ្ឋិលោកមិនចេះហៅក៏ប៉ុន្តែពាល់ត្រូវនៅសភាវៈធម៌មួយមួយថាអានឹងវាជាស្អីដល់អានឹងវាជាស្អីអានឹងឯងដែលហៅថាវាលែងច្រឡំតលែងច្រឡំមានសមាទិដ្ឋិនឹងចឹងវាគ្មានអីក្រៅពីការសិក្សារួចហើយសង្កេតវាក្នុងជីវិតប្រចាំថ្ងៃហ្នឹងឯង ហើយសមាទិដ្ឋិក៏វាកើតឡើងក៏វាមិនមែនជាអត្តាមិនមែនជាតួខ្លួនអីវាកើតពីបច្ច័យនឹងដល់ព្រមវាកើតឡើងដោយអ្នកទៅស្ដាប់ព្រះអង្គអញ្ចឹង មានពីណាដែលតាំងចិត្តថាអញគិតទៅរកសមាទិដ្ឋិសិនអត់អត់ទៅដល់បច្ច័យដល់ព្រមព្រះអង្គហែកឲ្យឃើញនៅក្នុងឋាននៅក្នុងធាតអាយតនៈនឹងមានអីមានអីអូចឹងសងឯងច្រឡំយូរហើយឃើញទេ ទៅពីផ្ទះទៅមានវេណាចង់ទៅបានមគ្គផលស្អីមានវេណាចង់បានសមាធិស្អីប៉ុន្តែសំខាន់គឺការ ដាក់ចិត្តស្ដាប់គិតពិចារណាបើអត់មានអានឹងពីខាងដើមទេយកមានះតិដ្ឋិយកមកដាក់ពីខាងដើមហើយវាទទួលយកមិនបានអានឹងវាបាំងហ្នឹងចឹងបានអឺនៅពេលដែលព្រះអង្គត្រាស់ដំបូងហ្នឹងបានព្រះអង្គថាទ្វារនៃ ព្រះនិព្វានហ្នឹងបើកហ่ะ សត្វដែលមានសោតៈគឺតិចនេះយកបញ្ចេញនៅដៃគឺសទ្ធាមកចុះសទ្ធាគឺការព្រមទទួលយកព្រមដាក់ចិត្តស្ដាប់ព្រមដាក់ចិត្តពិចារណាហ្នឹងអញ្ចឹងពិចារណារបស់យើងវាមានតាមកម្រិតម្ដងមិនយល់ច្រើនដងច្រើនដងមិនយល់ស្រ័យការគិតការពិចារណាការសង្កេតរហូតទៅស្ដាប់បន្ថែមទៅសន្ទនា ទៅយូរទៅវាអស់សង្ស័យគេណាអានិសង្សនៃការស្ដាប់ធម៌ មិនបានស្ដាប់នៅធម៌ដែលមិនធ្លាប់ស្ដាប់នៅធម៌ដែលមិនធ្លាប់ស្ដាប់ប៉ុន្តែមិនបាននេះតែស្ដាប់ម្ដងហ្នឹងវាវាដល់កន្លែងដូចយើងកាប់ដើមឈើអញ្ចឹងកាប់ផាំងដាច់តិចផាំងដាច់តិចប៉ុន្តែដដែលដដែលប៉ុន្តែមកបថៅទៅវាជ្រើបន្តិចមកបថៅទៅវាជ្រើបន្តិចមកបថៅទៅវាជ្រើបន្តិចយូរយូរដាច់ឈើដុំប៉ប៉ុណ្ណានៅហ្នឹងដាច់ប៉ុន្តែវាទល់តែដដែលដដែលអឺផាយាដាវផាយាដាវហេតុអ្វី ក៏ការបន់ស្រន់តែង តែរំពឹងជាតិក្រោយឲ្យមានឲ្យស្អាតខ្ញុំគណនាឃើញទម្លាប់ច្រើនដង ដាក់លុយចូលបន់បន្តិចអឺដាក់លុយចូលបន់តិចតែ ប្រាថ្នាធំតើប្រាថ្នាហួសហេតុអាចធ្វើឲ្យមនុស្សយល់ខុសឬទេហ្នឹងហើយអឺយើងវាកើតមកតាមអំណាចតណ្ហាស្រាប់ទៅហើយនៅក្នុង ជាតិកំណើតហ្នឹងតណ្ហានាំមកតណ្ហានាំឲ្យកើតឧបាទានឧបាទាននាំឲ្យកើតភពគឺមានកម្មភពនិងឧបបត្តិឧបបត្តិភពហ្នឹងហើយកម្មភពហ្នឹងវានាំឲ្យមានអីនាំឲ្យមានជាតិកំណើតគឺវាជាប់ពូជតណ្ហាមកគឺយ៉ាងស្អីក៏ចង់តបានចេះចង់តបានចុះនោះវាជាប់អាសន្តានសត្វលោកហ្នឹងកុំថាកើតមកពីណាថាចង់គ្មាន ចង់បានអីគ្មានទេមានតែការសិក្សារៀនសូត្រភ្ញាក់ខ្លួន ទេមិនអាចកែប្រែទម្លាប់ចង់បាននឹងបាន Mm-hmm. កើតមកមិនកើតដោយពូជពូជទោះបីជាមហាវិបាកហ្នឹងវាមានបញ្ញានៅហ្នឹងប៉ុន្តែហេតុដើមរបស់វាហ្នឹងគឺមានខ្សែតណ្ហានាំមកហើយដល់តែមកជួបសង្គមមកតែជួបបនអីគេឲ្យពួរថាឲ្យកើតជាតិណាណាឲ្យកូនចេះចេះឲ្យបានសម្បត្តិបីឃើញទេដល់យើងទៅជួបតែអញ្ចឹងតាមរោងបនឃើញអត់ ឲ្យទៅចូលប៉ុនតិចសាធុសាធុណាលោកនាងមានបច្ច័យមួយដៃធំឲ្យចូលប៉ុនចេះចេះណាស្កើតជាតិណាណាសូមឲ្យនាងមានចេះចេះចេះគេបញ្ចូលអា software បែបហ្នឹងឲ្យគាត់អីហ្នឹងគ្រប់តាអាចារ្យហ្នឹងទាំងមានអាចារ្យណាមួយអត់អាចឲ្យពូអញ្ចឹងបានអត់ហើយក៏រៀនតាមតែគ្នាអញ្ចឹងមានអាសភៅឲ្យពូគេទៀតគេត្រូវបរៀនអញ្ចឹងណាឲ្យមនុស្សចង់បានតែអញ្ចឹងហើយយើងឃើញមនុស្សចូលប៉ុនរាប់ពាន់រាប់ម៉ឺនដុល្លារហ្នឹងមិនប្រកាសថាមានសទ្ធាទេណា មិនប្រកាសថាគាត់លះបង់មែនទេណាបើគាត់សុបាយចិត្តគាត់តាគេឲ្យធ្វើមុខគេទៅដូចផ្សាយយហោអញដាក់ឈ្មោះឲ្យទៅឲ្យពួរទៅឲ្យមេដៃមេជើងអញ្ចឹងទៀតទៅកសាងនេះកសាងនោះស្មានតែសធាមែនតេស្មានតែចាកិមែនតេអត់ទេសាកអត់ប្រកាសឈ្មោះឲ្យកងៃកងយឡើយលោកហ្នឹងហើយអញ្ចឹងរបបសង្គមហ្នឹងគឺកសាងមនុស្សឲ្យមានលោភលន់អញ្ចឹង ឲ្យមានការលោភលន់ដែរចឹងកុំថាអាត្មាចិត្តថាចឹងមើលតាមវត្តតាមអារាមតាមតាណាក៏ដែរអង្គការផ្សេងផ្សេងហ្នឹងក៏ដែរក៏អាត្មាមើលតែចឹងបើគាត់ថាបើមិនធ្វើចឹងមនុស្សវាអត់ធ្វើឧទាហរណ៍ថាធ្វើនេះធ្វើនោះហ្នឹងគេឲ្យមេដៃទៅគេឲ្យលិខិតសរសើរទៅបានសរសើរទៅលើកទឹកចិត្តសិតតែរឿងលោភៈទាំងអស់ ចូលទៅសង្គ្រោះធ្វើមនុស្សធម៌ទៅគេឲ្យបានសរសើរទៅគេអរគុណចេះអរគុណចោះទៅសบายចិត្តឲ្យទៅទៅចំកន្លែងណាគេមិនលើកគេមិនអីអត់ចូលទេគ្មានទៅចូលគ្មានទៅអីទេអញ្ចឹងបើថាអាការលះបង់ហ្នឹងណាការដែលអស់លុយអស់កាក់ចូលបនចូលអីហ្នឹងពិនិត្យមើលថាតើវាបនមែនអត់ណានៅពេលដែលគេអត់ចាំបាច់អរគុណនៅពេលដែលគេអត់ចាំបាច់ឲ្យពរ នៅពេលដែលគេអត់ចាំបាច់ទៅសេឈ្មោះដាក់មុខគេហើយនៅតែជួយព្រោះថាគេថាអូសឹងថាគេគេចង់ឈប់ទទួលអូទទួលរបស់ខ្ញុំផងទៅខ្ញុំចង់ជួយតែនឹងអាហ្នឹងបុនមែនទេណាទេមិនបានដាក់ឈ្មោះអេកុំដាក់មិនបាច់ដាក់ឈ្មោះដាក់អីក៏បានដែរធ្វើម៉េចបោកបញ្ជីកុំអោយទៅច្រឡំទៅហើយធ្វើការងារឲ្យវាល្អបានជាប្រយោជន៍ចាស់អាហ្នឹងបុនមែនទេណា ហើយបើប៉ុននៅតែប្រាថ្នាអញ្ចេះប្រាថ្នាអញ្ចោះចង់បានពូចង់បាន ចេះអញ្ចោះទេប៉ុននឹងប្រហែលកាលអាត្មាអាយុប្រហែលជាជិត10ឆ្នាំកាលហ្នឹងម៉ែឲ្យលុយទៅដូចប្រហែល100រៀលតាអាចារ្យគាត់កំពុងតែឲ្យពូឲ្យគាត់ស្គាល់ក្មេងនៅភូមិទាំងអស់អូឈ្មោះនេះឈ្មោះនេះគាត់ស្គាល់ទាំងអស់ហៅឈ្មោះចឹងចៅនេះចៅនោះចឹងទៅជួបនអីចេះចេះចេះចេះចេះចេះទៅដល់ពេលអាត្មានឹងវារំលែកខ្លះចូល បនរៀបរៀបទាំងដកលុយចូលស្រាប់តែមាន គេមកប្រាប់ថាលោកតាដល់ពេលលោកទេសនាគេឲ្យបិទមីក្រូឲ្យពួរមាត់តទេទៅកុំដាក់មីក្រូគាត់ក៏នៅឲ្យពួរអញ្ចឹងអាត្មាអត់ចូលទេណាដកលុយទុកវិញព្រោះចង់ឲ្យម៉ែលឺចង់ឲ្យគេដឹងថាអញនឹងអ្នកធ្វើបនឃើញទេបនអញ្ចឹងអញ្ចឹងបើគិតមែនទេនឹងដឹងបនស្អីផង វាដូចមិនមែនប៉ុនអីគ្រាន់តែប្រកាសយីហោខ្លួនឯងដើម្បីឲ្យល្បីថាអញអ្នកធ្វើប៉ុនសិតតួលោភៈទាំងអស់ហ្នឹងតែកន្លែងលះបន្តិចហ្នឹងបើថាមានចិត្តជ្រះថ្លាហ្នឹងក៏អាចប៉ុនបន្តិចដែរប៉ុនមានលោភៈជាបរិវារហ្នឹងប៉ុន្តែវាតិចណាស់វាតិចណាស់ហ្នឹងហើយថ្ងៃហ្នឹង credit នឹងចូលទៅណាបន្តិចលិខិតថ្លែងអំណរគុណមកវិញអឺវាជាពាក់រឿងហ្នឹង ត្រូវធ្វើបានទៅសើយូរយូរទៅកសាងទៅឲ្យមេដៃមេជើងអីចឹងទៅជាប់តារឿងហ្នឹងអាត្មាឃើញទោសអញ្ចឹងហើយបានមើលធ្វើមកកណោអាត្មាមិនដែលមានមេដៃមេជើងអីមួយផងអ្នកណានេះធ្វើស្អីគេថាគ្រូយកមេដៃមួយហេមេដៃហ្នឹងល្មិចនិយាយទៅធ្វើទៅអស់លុយដែរហ្នឹងគេត្រូវរត់ការអស់លុយអូមិនបាច់ទេបាច់បាច់ទុកលុយហ្នឹងប្រើយកមេដៃហ្នឹងយកទៅ ដាក់ពាក្យធ្វើការបាននេះទៅញ៉ាំអាត្មាយកមិនអត់ផងហ្នឹងយកខាងណាបជោកើតលោភៈហ្នឹងមិនបែរហើយគឺយ៉ាប់រឿងហ្នឹងមានសេចក្តីថា ខ្ញុំកណាខ្ញុំកណាមានចងល់មួយ ជាយូរណាស់មកហើយ ហើយ ខ្ញុំកណាព្យាយាមសាកសួរព្រះសង្ឃនិងលោកអាចារ្យដើម្បីឲ្យជួយបកស្រាយប៉ុន្តែការបកស្រាយនោះ ហាក់ដូចជាមិនទាន់ធ្វើឲ្យខ្ញុំយល់បាន តែក្នុងរយៈពេលជាង1ខែនេះខ្ញុំបានស្គាល់ភេកព្រះអង្គហើយព្យាយាមស្ដាប់ការបកស្រាយសំណួរផ្សេងផ្សេង ជារៀងរាល់ថ្ងៃ ជិត200សំណួរខ្ញុំក៏បានយល់ច្បាស់ថាការបកស្រាយនេះ បានត្រឹមត្រូវសមហេតុផលតែនៅមានចម្ងល់ខ្លះខ្លះទៀតសូមឲ្យព្រះអង្គជួយបកស្រាយសំណួរដូចខាងក្រោម បើតាមគ្រឹះសាសនាមនុស្សទាំងអស់គឺព្រះជាម្ចាស់ជាអ្នកបង្កើតតាំងពីមានមនុស្សពីរនាក់រហូតពាសពេញផែនដី បើដូច្នោះមែននោះ មនុស្សប្រកាសជាមានកំណើតដំបូងបំផុតរបស់ខ្លួនតើព្រះពុទ្ធអាចរលឹកជាតិកំណើតខាងដើមបំផុតរបស់ព្រះអង្គបានដែរឬទេ តែបើមិនដូចការលើកឡើងក្នុងគ្រឹះសាសនាទេនោះ តើកំណើតខាងដើមរបស់ព្រះអង្គត្រឹមណា កើតជាអ្វីតើព្រះអង្គបានព្យាករទុក អំពីព្រះយេស៊ូវដែរឬទេ នៅក្នុងបិដកក្រោយពីជាង500ឆ្នាំ ថានឹងមានសាសនាមួយកើតឡើង ដូចជាគ្រឹះសាសនានេះជាដើមជាចុងក្រោយនេះខ្ញុំកណាសូមអរគុណទុកជាមុននិងសង្ឃឹមថាព្រះអង្គនឹងជួយបកស្រាយនៅចម្ងល់ដែលកប់មក ជាយូរណាស់មកហើយ។ ពីខ្ញុំកណាងិនយិននៅភ្នំពេញបាទសូមចម្រើនពរញោមអ្នកសួរចំពោះការលើកឡើងរបស់សាសនាគ្រីស្ទអាត្មាសូមមិនវិនិច្ឆ័យថាខុសឬត្រូវទេវាជាជំនឿរបស់គេ ហើយក៏មានមនុស្សរាប់កោតអ្នកគោរពជឿថាអញ្ចឹងទៅហើយប៉ុន្តែគ្រាន់តែសូមបន្ថែមថា សាសនាដែលនិយាយអំពីកំណល់កំណើតមនុស្សនោះ មិនមែនមានតែគ្រឹះសាសនាទេ នៅក្នុងសាសនាដតីដតីទៀតក៏មាននិយាយដែរដូចជានៅក្នុង Hindu ឬក៏នៅក្នុងព្រហ្មញ្ញសាសនានិយាយពីការកកើតមនុស្សនឹងផ្សេងពីគ្រឹះសាសនាទៅទៀតណាគ្រឹះសាសនាទៅទៀតដោយតែគេយល់ថាពាក្យថាព្រំលិខិតនេះជាប់មកជា ទម្លាប់ខ្មែរយើងប្រើមិនតាន់ឈប់ផងព្រមលិខិតលិខិតនឹងឲ្យទាំងកំណើតឲ្យទាំងជីវភាពឲ្យទាំងពេលស្លាប់ទៅទៀតនឹងក៏មាននិយាយដែរអឺមានវណ្ណៈផ្សេងគ្នានឹងក្នុងព្រហ្មញ្ញសាសនា គេនិយាយថាវណ្ណៈទៀបថោកកើតពីរោមជើងប្រព្រំអឺវណ្ណៈលមមទៅកើតពីត្រឹមភ្លឺលំណៈកណ្ដាលកើតពីទ្រូងអញ្ចឹងទៅវណ្ណៈខ្ពស់កើតពីប្រអោសរបស់ប្រព្រំអញ្ចឹងទៅ វាជាជំនឿរបស់អ្នកកាន់សាសនាអាត្មាក៏មិនថាគេខុសទៀតប៉ុន្តែយើងបែរមកក្នុងព្រះពុទ្ធសាសនាវិញញោមសួរថាតើព្រះអង្គមានសម្ដែងពីរឿងកំណរកំណើតមនុស្សដែរឬទេណាសម្ដែងមិនអត់ទេ គឺភាពដំបូងឡើយនៃកំណើតមនុស្សដែលព្រះអង្គសម្ដែងនោះគឺសម្ដែងថាគ្មានទីបំផុតទេ ហើយរហូតដល់ទៅព្រះអង្គសម្ដែងថាកំណត់មនុស្សនេះវាមិនមែនមានត្រឹមតែផែនដីនឹងទៀតផែនដីមុនមុនក៏មានដែរហើយផែនដីមុនមុននឹងក៏មាន ច្រើនជាអណិចរាប់មិនអស់វាជាការវិលវល់នៃវត្តចៈនឹងកើតរលាយកើតរលាយអញ្ចឹងជាធម្មតា មាន ផែនដីតែងតែមានសត្វលោកជាធម្មតាអញ្ចឹងហ្នឹងហើយក្នុងដំណរហ្នឹងដូចជាកង់រត់អញ្ចឹង ឬក៏កង់រថយន្តអញ្ចឹងយើងរកខាងណា ខាងដើមមិនឃើញយ៉ាងណា ដើមនៃសង្សារវដ្តដើមនៃកំណើតសត្វលោកនោះរួមមិនឃើញដូច្នោះដែរដូចជាយើងចង់ដឹងថាតើមេមន់និងកូនមន់ពីណាកើតមុនពួងមន់មេមន់ពីណាកើតមុនអញ្ចឹងណាវាមិនអាចថាមេកើតមុនវាមិនអាចថាកូនកើតមុនអាត្មាឧទាហរណ៍មួយទៀតដូចជាជំងឺក្អកអ្នកវិទ្យាសាស្ត្រក៏មិនអាចរកថាដំបូងឡើយនឹងកើតពីកាលកើតពីឆ្នាំណា ក្អកផ្ដាសាយអីចឹងណារោវាមិនឃើញណាឆ្នាំដំបូងហ្នឹងនិយាយរួមឲ្យតែមានមនុស្សវាមានអាហ្នឹងធម្មតាចឹងប៉ុន្តែសំខាន់អ្នកវិទ្យាសាស្ត្រហ្នឹងរោគថ្នាំព្យាបាលបានអត់សំខាន់វានៅតែនេះទេ សំខាន់វាមិនមែនត្រូវដឹងថាតើការក្អកផ្ដាសាយហ្នឹងមានតាំងពីអង្កាលជាធម្មតាមនុស្សទៅវាកើតមកមានក្អកមានផ្ដាសាយមនុស្សណាដែលដែលកើតមកមិនដែលមានផ្ដាសាយមិនដែលមានក្អកគ្មានទេវាត្រូវតែឈឺម្ដងម្កាលអញ្ចឹងប៉ិនសួរថា អឺជំងឺក្អកផ្ដាសាយនឹងមាន តាំងពីអង្កាលទីហោអញ្ចឹងណាមានតាំងពីអង្កាលអ្នកណាទៅដឹងវិទ្យាសាស្ត្រនឹងក៏រកកំណត់ឆ្នាំមិនបានដែរគ្រាន់តែរកប្រភពឃើញ ថាវាកើតពីអីអាហ្នឹងរកឃើញអញ្ចឹងណាដំបូងវាវាបំលែងមកពីអីអាហ្នឹងរកឃើញហើយត្រូវដាក់ឆ្នាំអីអាហ្នឹងរកឃើញ ប្រពុតដូចគ្នាឲ្យទៅរកកំណើតតាំងពីដើមដំបូងហ្នឹងវាមកពីណានោះហ៎ ណាវាមិនតាំងពីអង្កាលហ្នឹងវាអត់មានទេពីព្រោះផែនដីហ្នឹងក៏វារត់ដំបងបំផុតអត់ឃើញដែរវាតែអញ្ចឹងដូចយើងទៅរកអាកាសมันមានទីបំផុតអញ្ចឹងណាបើយើងទៅរកអាកាសឃើញទីបំផុតទៅរកដើមសត្វលោកដំបងឃើញដូចគ្នាវាអត់វាសិតតែទីបំផុតដូចគ្នាអាកាសោអនន្តោ អាកាសมันមានទីបំផុតពុទ្ធញ្ញាណហ្នឹងអនន្តាំងពុទ្ធញ្ញាណក៏มันមានទីបំផុតដែរសត្វលោកហ្នឹងសង្សារវដ្តហ្នឹងក៏มันមានទីបំផុតដែរដូចគ្នាអញ្ចឹងណា ប៉ុន្តែរឿងវាទៅណាក៏ទៅទៅ វាដល់ណាក៏ដល់ទៅសត្វនឹងវាកើតតាំងពីអង្កាលក៏កើតទៅនេះនេះដែលយើងជាអ្នកសិក្សារកការពិតវិញណាអឺអាត្មាមិនចង់និយាយវែងឆ្ងាយទេដែលញោមសួរថាពពុទ្ធមានសម្ដែងអត់រឿងហ្នឹងថាសម្ដែង ថារកទីបំផុតវាអត់ឃើញដូចគ្នានឹងយើងរកអាកាសទីបំផុតនៅណាអាកាសមានអ្នកមានរិទ្ធខ្លះហ្នឹងចង់ដឹងថាអាកាសដល់ណាព្រះអង្គថាវាគ្មានទីបំផុតព្រះអង្គថាគ្មានទីបំផុតវាអត់មានមែននឹងឯង ទៅរកក៏វាមិនអស់ហើយសាសនាទាំងឡាយដែលតាំងខ្លួនជាអ្នកបង្កើតភាគច្រើនហ្នឹងគឺត្រឹមផែនដីមួយហ្នឹងឯងបើព្រះអង្គថាផែនដីក៏មិនមានតែមួយហ្នឹងដែរវាច្រើនរាប់មិនអស់មកហើយហើយបើផែនដីច្រើនអញ្ចឹងសួរថាសត្វលោកមានតាំងពីកាលវាមានតែប្រចាំសង្សារវដ្តតែអញ្ចឹងចុះបរោទីបំផុត ខាងដើមមិនឃើញអញ្ចឹងត្រូវធ្វើម៉េចទេវិធីធ្វើមាន ដូចគ្នានឹងអាត្មាលើកអំពីជំងឺក្អកអញ្ចឹង សម័យព្រះមានទេអាហ្នឹងមានមុនសម័យព្រះមានទេអាជំងឺជំងឺក្អកហ្នឹងមាននិយាយរួមទៅមនុស្សណាតកើតមកវាមានក្អកឲ្យកំណត់ថាក្អកហ្នឹងមានពីពេលណាយើងអាចនិយាយបានថាមានត្រឹមមានមនុស្សកើតពេលមនុស្សកើតហ្នឹងពីអង្កលអាហ្នឹងអត់ដឹងទៀតប៉ុន្តែចង់ជំងឺឯងមានពីណាមកក៏មានទៅ ចង់មានពីណាក៏មានទៅព្រោះរបស់វាត្រូវមានអញ្ចឹងតែសំខាន់នោះពេទ្យនឹងអាចរកប្រភពឃើញប្រភពឃើញថា វាឆ្លងពីអីជំងឺខ្លះវាមកពីសត្វនេះសត្វនោះអញ្ចឹងណាឬក៏ដោយសារអាកាសធាតុវាប្រែប្រួលមកពីហូបរបស់មិនស្អាតមេរោគនឹងវាឆ្លងមកពីនេះពីនោះអាហ្នឹងរកឃើញដោយព្រះសម្មាសម្ពុទ្ធចឹងអ្វីត្បិតថាកំណើតដំបូងមាន ត្រឹមណា គ្មាននរណាទៅកំណត់បានក៏ពិតមែនក៏ប៉ុន្តែព្រះអង្គបាន បញ្ញត្តិថាមេកំណើតរបស់សត្វនឹងគឺស្អីនៅក្នុងបរិជ្ជសមុបបាទ អានឹងសិក្សាទៅវាជ្រៅបន្តិចណាមានជាតិកំណើតមកពីមានអីអានឹងព្រះអង្គដឹងដឹងថាមកពីមានភពហើយភពនឹងមកពីមានអីមកពីមានឧបាទានការប្រកាន់ឧបាទានមកពីមានអីមកពីមានតណ្ហាតណ្ហាមកពីមានអីមកពីមានវេទនាការសោយអារម្មណ៍មានសុខខ្លះទុក្ខខ្លះហ្នឹងវេទនា មានហ្នឹងមកពីមានអីថាមកពីមានភាសៈការប៉ះពាល់ ភាសៈមានមកពីមានអីថាមកពីមានអាយតនៈអាយតនៈមានមកពីមានអីថាមកពីមាននាមរូបនាមរូបមកមានមកពីមានអីថាមកពីមានវិញ្ញាណវិញ្ញាណមានមកពីមានអីថាមកពីមានអភិសង្ខារការតតែងនៅវិបាកទាំងអស់ហ្នឹងតួកម្មហ្នឹងតែម្ដង អភិសង្ខារហ្នឹងហើយអភិសង្ខារហ្នឹង កើតមាន ព្រោះមានអីមេកពុលរបស់វាគឺអវិជ្ជាហ្នឹងតែម្ដង នឹងប្រភពដឹងអញ្ចឹងដោយអ្នកវិទ្យាសាស្ត្រមិនអាចទៅដឹងថាកំណើតហ្នឹងកើតពីឆ្នាំណាក៏ប៉ុន្តែអាចស្រាវជ្រាវជ្រាវរកឃើញ ថា មេរោគហ្នឹងវាកើតពីស្អីអាចដឹងបានអញ្ចឹងហើយត្រូវកម្ចាត់ទៅវិញ ដោយ ប្រើថ្នាំរបៀបណាណាសំខាន់ណាស់តនឹងសំខាន់ណាសំខាន់តនឹងដឹងប្រភពនៃការកើតរោគហ្នឹង ហើយដឹងវិធីសាស្ត្រក្នុងការកម្ចាត់មេរោគហ្នឹងនឹងគឺជា រឿងពិសេសសម្រាប់ពេទ្យដែលព្យាបាលជំងឺហើយដូចយើងអញ្ចឹងយើងទៅពេទ្យយើងមិនចង់ទៅដឹងថារោគហ្នឹងកើតពីឆ្នាំណាទេសំខាន់ទៅព្យាបាលរោគអាត្មានិយាយនេះមិនមែនជាការស្ដីឲ្យញោមទេវាចងល់ឆ្ងល់វាត្រូវតែសួរអញ្ចឹងហើយព្រោះតែមិនយល់នឹងឯងបានវាជាតបែករឿងសាសនាច្រើនហើយញោមសួរថាតើពពុទ្ធមានសម្ដែងដែរទេថាកន្លងទៅប្រមាណ100ឆ្នាំមានសាសនាមួយឈ្មោះនេះឈ្មោះនេះឈ្មោះនេះរឿងគេសួរពីសាសនានឹងព្រះអង្គគ្មានពេលឆ្លើយទេញោម ចិត្តបរិណិព្វានហ្នឹងមានសផតតិហ្នឹងទៅសួរព្រះអង្គដែរថាសាសនានេះវាអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងព្រះអង្គថាបានហើយសផតតិរាប់វាមិនអស់ទេរឿងជំនឿនៅក្នុងសាសនាផ្សេងផ្សេងហ្នឹងតែតថាគតមានពេលខ្លីណាស់យើងគ្រាន់តែឲ្យកੁੰលឹះមួយថា បើអរិយមគ្គមាននៅក្នុងសាសនាណាអានឹងសាសនាវាគ្រាន់តែជាផ្លាកសម្រាប់មនុស្សគិតទេ ប៉ុន្តែព្រះអង្គថាបើអរិយមគ្គមាន នៅក្នុងសាសនាណាបុគ្គលទី1ក៏មានក្នុងសាសនាសាសនានោះបើអរិយមគ្គអង្គ8មាននៅក្នុងសាសនាណាអរិយបុគ្គលទី2ក៏មានក្នុងសាសនានោះនិយាយសរុបដោយខ្លីថាបើផ្លូវត្រូវមាននៅទីណា ការដើរទៅរកកន្លែងផុតទុកក៏មាន នៅក្នុងទីនោះនឹងនិយាយស្ដាប់បាន